សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះថ្ងៃអាទិត្យត្រូវជាថ្ងៃ1ខែ5បងប្អូនទាំងអស់គ្នាដឹងហើយថាអឺបើយើងកលេចឃើញតាក់តងនឹងពេលវេលាទៅមុខជាប់ចំណិចបងប្អូនអញ្ចឹងតាក់តងថ្ងៃនេះខ្ញុំចង់លើកយករឿងកោជបហើយទន្ទឹមនឹងរឿងកោជបនេះខ្ញុំសូមអឺមុននឹងចូលចំណងជើងដែលតាក់តងនឹងពេលវេលាមានតម្លៃ ខ្ញុំសូមគោរពបងប្អូនទាំងអស់ក្នុងបណ្ដាញ Facebook ជាទីនឹករលឹកអឺគោចបបច្ចុប្បន្នដូចខ្ញុំបានសរសេរថាសន្តិភាពរីចម្រើនវាជាការពិតឬអត់ដឹងណាបើយើងសួរសំណួរជាទូទៅបងប្អូនទាំងអស់គ្នាណាតកតងនឹងគោចបណាហើយអ្វីដែលតកតងនឹងពេលវេលាដែលខ្ញុំបានអឺ និយាយរឿងតកតងម្សិលមិញតកតងនឹងរឿងកលតិស័កនឹងពេលវេលានេះអឺខ្ញុំចង់និយាយថាវាជាចំណុចមួយដែលតកតងនឹងរឿងអឺតម្លៃជីវិតមនុស្សនៅលើផែនដីបើយើងនិយាយតកតងនឹងរឿងកលតិស័កនឹងពេលវេលាប៉ុន្តែអឺដល់យោងទៅតាមប្រធានបទថ្ងៃនេះខ្ញុំចង់លើកយករឿងកោជបអញ្ចឹងអឺខ្ញុំចង់ឲ្យបងប្អូន កលេចមើលទាំងអស់គ្នាបាទហើយមុននឹងចូលចំណងជើងខ្ញុំចង់អឺបងប្អូនណាម៉ាន់មែលបាទអឺណានមែលមែលណានមែនបាទសួស្ដីសួស្ដីពីចម្ងាយសូមសារីបាទសួស្ដីពីចម្ងាយបាទសំសារីសួស្ដីពីចម្ងាយលើកដៃថ្វាយព្រះសួស្ដីពីចម្ងាយទាំងអស់គ្នាអឺខ្ញុំទើបតែចាប់ផ្ដើមអញ្ចឹងបងប្អូនទាំងអស់គ្នាដោយពេលវេលាមានតម្លៃអញ្ចឹងខ្ញុំ ចង់និយាយដល់ខ្លីថាតកតូននឹងគោចបដែលនៅប្រទេសកម្ពុជាយើងតែងតែយើងដឹងទាំងអស់គ្នាហើយថាគណៈបកប្រជាជនចេញពីណាមកបាទបាទបាទជម្រាបសួរទាំងអស់គ្នាបាទជម្រាបសួរអឺខ្ញុំទៅតែចាប់ផ្ដើមបាទអឺតកតងនឹងពាក្យថាកោចបនេះប្រហែលជាបងប្អូនយល់ទាំងអស់គ្នារឿងគណៈបកប្រជាជន អាហ្នឹងមានបងប្អូនមួយចំនួនហ្នឹងដែលតកតងនឹងគណៈបកប្រជាជនហ្នឹងដឹងទាំងអស់គ្នាដឹងតាំងពីបើយើងនិយាយថាអតីតកាលមកបាទបាទសួស្តីទាំងអស់គ្នាបាទបាទសួស្តីអឺ GC សួស្តីដឹងតាំងពីអតីតកាលទាំងអស់គ្នារឿងកោជបហ្នឹងណាបើយើងកលេចមើលរឿងអស់ហ្នឹងណាតែអ្វីដែលតកតងនឹងអឺខ្ញុំចង់លើកមកនិយាយនេះគឺ ខ្ញុំចង់ឲ្យបងប្អូនកលិចមើលតកតងនឹងរឿងអឺកោជបនេះយើងដឹងទាំងអស់គ្នាថាបច្ចុប្បន្នសន្តិភាពរីកចម្រើនហើយអ្វីដែលរីកចម្រើននេះវាអឺបងប្អូនដឹងហើយមានអ្នកមួយចំនួននឹងរៀបរាប់ អំពីការរីកចម្រើនទាំងអស់នឹងនៅប្រទេសកម្ពុជានឹងដូចថាអឺយកអាចចំណុចមួយដែលតកតទៅនឹងការរីកចម្រើននឹងដូចថាវា វាវានិយាយការពិតឬមិនការពិតអឺបងសួស្ដីពីចម្ងាយបងសួស្ដីពីចម្ងាយអឺអញ្ចឹងថ្ងៃនេះចន្ទរាវុធបាទសួស្ដីបងពីចម្ងាយអញ្ចឹងថ្ងៃនេះខ្ញុំចង់លើកយករឿងអ្វីដែលតាក់ទងនឹងគោចបមកនិយាយនេះដែលយើងដឹងទាំងអស់គ្នាគោចបបច្ចុប្បន្នហ្នឹងគោចបរបៀបម៉េច ហើយសន្តិភាពរីកចម្រើននឹងពិតទេណាអានេះវាវាសិតជាក្នុងអត្តន័យដែលតកតងនឹងបរិបត្តិគោលនយោបាយអឺដែលតកតងនឹងរាល់ឆ្នាំបងប្អូនដឹងហើយថាឲ្យតែដល់ពេលចិត្តបោះឆ្នោតតើគណៈបកប្រជាជនកោចបនឹងគេធ្វើអីណាបងប្អូនព្រោះហេតុអីបានខ្ញុំលើករឿងកោចបមកនិយាយពីព្រោះថ្មីថ្មីនេះបានប្រភពព័ត៌មានចេញពីកម្ពុជាមកហ្នឹង ចាប់ផ្ដើមយករឿងសំណោកសោកប៉ាន់យករឿងតាក់ទងនឹងសរងបុជេងតាក់ទងនឹងអីហ្នឹងយកមកទៀតទេបងប្អូនយកមកចាប់ផ្ដើមចែកទៀតទេបងប្អូនណាហើយខ្ញុំវាអត់យល់ណាសម័យនេះហើយយើងយកអឺសរងយកបុជេងយកអីទៅដោះដូរដើម្បីបានសិលឹកឆ្នោតខ្ញុំដល់ពេលអញ្ចឹងខ្ញុំវាអត់យល់រឿងគោចបហ្នឹងបងប្អូនណា រឿងដដែលដដែលដែលដែលតាក់ទងអង្គរជបហ្នឹងអញ្ចឹងបានខ្ញុំចង់និយាយថាគោជបបច្ចុប្បន្នហ្នឹងដែលតែងតែធ្វើការបោកប្រាស់បើយើងនិយាយថាតាក់ទងនឹងគោជបោកវិញវាត្រឹមត្រូវជាងហីបងប្អូនអឺបើមកនិយាយរឿងគោជបពិតប្រកបហ្នឹងវាអត់ត្រឹមត្រូវទេអាហ្នឹងគ្រាន់តែអត្តន័យរបស់គោជបដែលដែលយើងឃើញទាំងអស់គ្នាផង អញ្ចឹងអឺរួមមកវិញតកតងនឹងពាក្យកោចបនេះខ្ញុំចង់ឲ្យបងប្អូនសម័យនេះពិចារណាទាំងអស់គ្នាអស់រយៈពេល40ឆ្នាំកន្លងផុតមកគោចបបងប្អូនមួយចំនួនដឹងហើយ គឺគេមានតែទឹះដៅលក់ទិញដូរដើម្បីបោកប្រាស់ឬក៏ដើម្បី ធ្វើអីទាំងអស់បើយើងក៏លេចឃើញតកតងនឹងការរីកចម្រើននៅក្នុងប្រទេសកម្ពុជា ដែលគេប្រើពាក្យថាក្នុងតម្លៃ ណាក៏ដោយការពារសន្តិភាពឲ្យបាន ហើយកម្ពុជាបច្ចុប្បន្ននោះវា សន្តិភាព រីកចម្រើនមិនចឹងបងប្អូនណាអាចំណុចហ្នឹងដែលដែលដែលខ្ញុំចង់ឲ្យបងប្អូនរំលឹកទាំងអស់គ្នាចាំខ្ញុំដល់មកសម្រាប់ហើយសំទូបាទអូនៅខាងនោះយប់ហើយបងហើយបាទបាទអរគុណច្រើនបងពីចម្ងាយបាទខ្ញុំទៅចាប់ផ្ដើមដែរនឹងបងបងព្រោះខ្ញុំទៅមានពេលទំនេរបាទអញ្ចឹងអឺ តកតងនឹងរឿងកោចបនេះខ្ញុំចង់ឲ្យបងប្អូនពិនិត្យពិចារណាទាំងអស់គ្នាអស់រយៈពេល40ឆ្នាំដែលប្រទេសកម្ពុជាយើងតែងតែយកលំអានតគ្នាតាំងពីបើយើងនិយាយថាតាំងពីអតីតកាលបងប្អូនរឿងអតីតកាលតាំងពីជំនាន់ស្ដេចសីហនុហ្នឹងចង់ទៅណាមកណាហ្នឹងគឺយកលុយទៅទិញទឹកចិត្តបងប្អូនបងប្អូនដឹងទេណា យកលុយទៅមិនមិនមិនចង់និយាយថាទៅនិយាយការពិតទៅចង់ដឹងអំពីសុខទុក្ខប្រជាពលរដ្ឋទៅចង់ដឹងអំពីការរីចម្រើនទៅចង់ដឹងអំពីសេចក្តីសុខរបស់ពលរដ្ឋអ្នកដឹកនាំមិនចង់អញ្ចឹងទេគឺយករឿងទៅទិញទឹកចិត្តនឹងបែបប្រជាពិធដ្ឋណាតាំងពីជំនាន់ស្ដេចសីហនុដែលលំអានទៅស្ដេចសីហនុចុះទៅខេត្តណាចុះទៅ អឺទីកន្លែងណាគេចាប់ផ្ដើមនាំគ្នាអឺទៅចែកនេះចែកនោះបោះកណាត់នេះបោះកណាត់នោះចំណាយហើយសួរថាហ្នឹងបានលុយមកណាលុយលុយបោះរត់ទៅបងប្អូនលុយបោះរត់ណាអ្វីដែលតាក់ទងនឹងស្ដេចសេនុធ្វើនឹងក៏ដោយក៏លុយបោះប្រជាពលរដ្ឋដែរប្រមូលពុនវិពលរដ្ឋពេលទៅណាមកណាយកអាហ្នឹងទៅចែកឲ្យពលរដ្ឋវិញណាសពបែកយ៉ាងទាំងអស់ ទុកឲ្យពលរដ្ឋមួយចំនួនហ្នឹងអារឿងថាពាក្យថាសេចក្តីសុខបងប្អូនអាកន្លែងសេចក្តីសុខសុខទុក្ខរបស់ពលរដ្ឋសេដ្ឋកិច្ចរបស់ពលរដ្ឋការរស់នៅរបស់ពលរដ្ឋសុខភាពរបស់ពលរដ្ឋគេមិនដែលខ្វល់គេមិនដែលនេះទេណាគេទុកឲ្យឯងលហាមទុកឲ្យឯងចិត្តស្ទើរតែដាច់បាយងាប់ព្រាបបានដោយសัตว์ចឹងដោយចំណៃស៊ីបងប្អូនរួចហើយគេយករបស់របរដែលគេប្រមូលបានហ្នឹងយកទៅ ចែកជូនអញ្ចឹងទៅគេគេគេគេថាអាហ្នឹងហើយជាទិសដៅរបស់រដ្ឋាភិបាលគេរីកចម្រើនសន្តិភាពគេហ្នឹងអញ្ចឹងទិសដៅអាពាក្យគេចែកសរងចែកកមាចែកអង្គនេះវាមានតាំងពីលំអានរបស់សេអនុមកសេអនុចង់ចុះទៅកន្លែងណាសេអនុចាប់ផ្ដើមចែកស្អីស្អីកន្លែងហ្នឹងដើម្បីកុំឲ្យគេមកធ្វើបាបសេអនុបើយើងនិយាយចឹង បើយើងកុំឲ្យពលរដ្ឋស្អប់សេអនុកថាបានដែរគេយករបស់របរទៅទិញទឹកចិត្តណាយករបស់របររដ្ឋហ្នឹងទៅទិញហើយបើយើងនិយាយថារបស់របរអស់ទាំងហ្នឹងបងប្អូនអ្វីដែលតាក់ទងនឹងអឺការហូបចុកមួយពេលពីរពេលដែលតាក់ទងនឹងរបស់របរចែកទៅហ្នឹងរបស់របរហូបហើយវាតាហូបហើយស្អែកតែមួយថ្ងៃហ្នឹងស្អែកឡើងហេវទៀតហ៎បងប្អូន អញ្ចឹងវាអត់បានយូរអ្វីដែលតាក់ទងនឹងនឹងរឿងបើយើងនិយាយថាសង្គមជាតិមួយដែលភាពរឹងមាំទៅថ្ងៃមុខដែលបន្សល់ទុកស្នាដៃវាវាអត់វាអត់វាអត់ចំចំណុចដែលតាក់ទងនឹងការពារកសាងប្រទេសយើងទៅថ្ងៃមុខបើយើងនិយាយអំពីបញ្ហាតាក់ទងនឹងរឿងសង្គមជាតិមួយដើម្បីបង្កលក្ខណៈនឹងសេដ្ឋកិច្ចឲ្យប្រជាពលរដ្ឋអឺចេះរស់ខ្លួនឯងមានដៃមានជើងចង់និយាយថា ភាពរឹងមាំរបស់សង្គមជាតិនោះអញ្ចឹងបើយើងតាក់ទងនឹងអ្វីដែលលំអានទិញទឹកចិត្តដោះដូរណាការដោះដូរការទិញទឹកចិត្តការបោកបើយើងនិយាយថាបោកប្រាស់ក៏ថាបានដែរពីព្រោះបើបើយើងប្រកែថាជួយប្រកែអីអញ្ចឹងមិនក៏គ្រប់បនទៀនគ្រប់កលៈទេសៈពេលវេលាមិនជួយប្រជាពលរដ្ឋឲ្យគ្រប់កលៈទេសៈទៅ មិនក៏ចាំដល់ពេលថ្ងៃបោះឆ្នោតចាំពេលអីបានជួយឃើញបងប្អូនណាបានយករបស់របរទៅទៅចែកយករបស់របរយកអង្គយកសរងយកបច្ចេកទៅចែកបងប្អូនហើយបើយើងក៏លេចឃើញរឿងអស់ហ្នឹងវាវាចូលដល់ចំណុចមួយដែលតាក់ទងនឹងដោយថាវាធ្វើរាល់ឆ្នាំអញ្ចឹងហើយហើយចង់ផ្ចាញ់ចោលគ្នាឯងអញយករបស់របរអញអង្គអញសរងអញបច្ចេកអញហេតុអីបានឯងបោះឆ្នោតឲ្យអញឃើញទេបងប្អូនវាទៅអញ្ចឹងណា អាហ្នឹងវាមានន័យទៅអញ្ចឹងអ្នកឯងទទួលយកសរងគេអង្គគេបជែងគេហើយមិនក៏មិនបោះឆ្នោតឲ្យគេឃើញទៅអញ្ចឹងបងប្អូនអាហ្នឹងអ្វីដែលធ្វើប្រជាពិធដើម្បីទិញទឹកចិត្តហើយដល់អញ្ចឹងប្រជាពលរដ្ឋដែលតាក់ទងនឹងអឺប្រៀបបាននឹងសัตว์ទៅអត់ចំណីអាហារណាហើយដល់យកទៅឲ្យអឺគ្នាចំណីអាហារធម្មតាឯង ឆ្អែតចឹងវាភ្លេចភ្លាំងអ្នកខ្លះក៏ភ្លេចភ្លាំងអស់បងប្អូនភ្លេចភ្លាំងអស់ចេះតែហៃអើងគេហៃអើងឯងចឹងទៅអត់គិតពីថ្ងៃអនាគតអត់គិតពីរឿងវែងឆ្ងាយអត់គិតពីអីអាហ្នឹងដូចថាបានស្រាមួយកែវចូលក្នុងពោះទៅសបាយភ្លេចអស់ភ្លេចកើតភ្លេចលិចអស់ថ្ងៃហ្នឹងហើយអញ្ចឹងអារបៀបដែលដែលប្រជាពិធដ្ឋកោជបបែបហ្នឹងខ្ញុំថា បើបងប្អូនមិនយល់ទេអំពីបញ្ហារឿងសរងមួយជេងអីទាំងអស់ព្រាកយើងមិនដឹងគេគេគិតវែងឆ្ងាយទេអារឿងហ្នឹងកោហ្នឹងកោចូលបោកអីបងប្អូនហើយបើយើងឃើញរាល់ឆ្នាំឲ្យតែចូលខែបោះឆ្នោតគេចាប់ផ្ដើមសរងអង្គមួយជេងហើយបងប្អូនដឹងហើយក្រោយពីសរងអង្គមួយជេងទៅនាំគ្នាហូរទឹកភ្នែកយំរឿងដីធ្លីរឿងផ្ទះសបែងរឿងច្បាប់រឿងអីទាំងអស់ អានោះវាចូលដល់ចំណុចមួយថាពេលបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងអានោះមានន័យថាអញ្ចឹងបងប្អូនវាតោះអញ្ចឹងឲ្យសរងបុជែងអង្គ1គីឡូ2គីឡូដល់ពេលហើយប្រមូលដូចបងប្អូនមានចាំចាំថាសមមិត្តហ៊ុនសែនថាបើហ៊ុនសែននៅដឹកនាំប្រទេសរដ្ឋាភិបាលបច្ចុប្បន្នអត់យកឯពុនដីបងប្អូនបងប្អូនចាំ តើរឿងដីធ្លីអត់យកឯពុនរដ្ឋាភិបាលហ៊ុនសែនមិនខ្ចីយកពុនដីរឿងពុនដីប្រហែលភាគរយប្រហែលភាគរយមិនយកឯប៉ុន្តែពេលបោះឆ្នោតបើយើងក៏លេខឃើញធ្វើពជាពិធដ្ឋហ្នឹងអ្វីដែលតាក់តងទិញទឹកចិត្តទិញអីទាំងអស់ហ្នឹងឃើញបងប្អូនទៅយកស្អីទៅចែកអីអីទាំងអស់ហ្នឹងក្រោយពីការបោះឆ្នោតសំពះហើយហ្នឹងពុនដីមិនយកទៅយកដីហ្មងហ្នឹងបងប្អូនឃើញទេ ដីព្រឹងពុនដីអត់យកទេហ៊ុនសែននិយាយថាពុនដីអត់យកទេតែទៅយកដីតែម្ដងឃើញទេបងប្អូនណាហ្នឹងហើយដែលដែលដែលដែលដែលបងប្អូនមួយចំនួនខ្ញុំនិយាយនេះនិយាយរំលឹកបងប្អូនរឿងកោជបដែលខ្ញុំនិយាយឲ្យចំទៅថាកោជបោណាបើយើងនិយាយទៅណាហើយយើងនិយាយនេះមិនមែនអត់ចេះទៀតបងប្អូនដើរសួរប្រទេសគេប្រទេសគេនៅក្នុងពិភពលោកទាំងមូលបងប្អូនដើរសួរមើល ដែលបោះឆ្នោតគេចែកនំចែកអង្គចែកសរងចែកអាវពាក់ចែកបូជេងហ្នឹងបងប្អូនដែលមានបងប្អូនគិតមើលបងប្អូនដែលដែលមានគេទៅដល់ចែកដូចស្រុកយើងណាឥឡូវបងប្អូនតាមលក្ខណៈសម្គាល់បងប្អូនសម្គាល់មើលដែលដែលដែលស្រុកគេមានដូចស្រុកយើងណានាំគ្នាពេលបោះឆ្នោតអញ្ចឹងស្រុកគេដើរចែកនំចែកបូជេងចែកអង្គចែកសរងចែកអាវពាក់អញ្ចឹងហ្នឹង ព្រោះវាអ្វីដែលតាក់ទងនឹងជាតិសាសនីមួយនីមួយក្តីសង្គមថ្ងៃអនាគតគេមិនសំខាន់ដល់រឿងដើរចែកប្រទេសផ្ដាស់អីហ្នឹងទេបងប្អូនគឺសំខាន់តាក់ទងនឹងរឿងសង្គមជាតិរដ្ឋាភិបាលប្រទេសជាតិបូរណភាពទឹកដីការពិតដើម្បីសង្គមជាតិរីកចម្រើនអញ្ចឹងបងប្អូនហើយដល់ពេលកម្ពុជាយើងមិនអញ្ចឹងទេលេងយកអាអារឿង គោជោបោកយកមកប្រើរាល់តែឆ្នាំបងប្អូនហើយឥឡូវខ្ញុំនិយាយនេះបើបងប្អូនដឹងហើយ40ឆ្នាំកន្លងផុតមកអឺគោជោបោកគោជោបោនៅហៅគោជោបោក នៅ កម្ពុជាហ្នឹងវារកប្រើរូបមន្តដដែលដដែលតែគោជោបោកហ្នឹងពេលបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងមិនចឹងបងប្អូនណាដែលគាត់និយាយថាដែលសមមិត្តហ៊ុនសែននិយាយថា រឿងពុនដីស្រែមិនយកទេតែទៅយកដីតែម្ដងបងប្អូនណាហើយត្រូវចាំរឿងអស់ហ្នឹងណាអញ្ចឹងបងប្អូន40ឆ្នាំកន្លងផុតមកបងប្អូនដឹងហើយសួរថាបងប្អូនគិតអាម៉េចបងប្អូនចង់បានការផ្លាស់ប្ដូរទេរឿងគោចោបោកនេះណាអាហ្នឹងដែលខ្ញុំចង់រំលឹកបងប្អូនរឿងបញ្ហាគោចោបោកណាតកតងនឹងសន្តិភាពនឹងរីកចម្រើន មាន គេនិយាយច្រើនណាស់បងប្អូនអ្វីដែលយើងក៏លេចឃើញទាំងអស់គ្នា សន្តិភាពនឹងរីកចម្រើនបាទសួស្តីសច្ចៈបុណ្យពីចម្ងាយបាទខ្ញុំចាប់ផ្ដើមដែរបាទ5នាទីមុនតិចហើយណាអញ្ចឹងតាក់ទងនឹងគោចបដែលខ្ញុំហៅគោចបោកនេះពេលបោះឆ្នោតសំពះបាទបាទសួស្តីដូចគ្នាពេលបោះឆ្នោតសំពះហើយក្រោយបោះឆ្នោតសំពងនេះ បងប្អូនត្រូវចាំថារឿងដីធ្លីហ៊ុនសែននិយាយថាមិនយកពន្ធតែទៅយកដីនេះបងប្អូនត្រូវចាំអានឹងមួយ40ឆ្នាំកន្លងមករូបមន្តគេដើរដដែលដដែលរឿងគោចោបោកហ្នឹងណាគេមិនដែលរឿងយករឿងនិយាយរឿងយុទ្ធធរត្រឹមត្រូវមកទេណាហើយបើយើងនិយាយរហូតដល់គេយកពាក្យសន្តិភាពមួយដើរដើរប្រាប់គេប្រាប់ឯងពេញពិភពលោកនេះបងប្អូនដឹងហើយទាំងអស់គ្នាណា អារឿងគោចបោហៅគោចបោកនោះយើងត្រូវដឹង40ឆ្នាំអារឿងសន្តិភាពដែលគេនិយាយនោះដូចខ្ញុំសេទាំងថាជាការពិតឬក៏មិនដឹងណាបងប្អូនព្រោះបើយើងនិយាយថាសន្តិភាពហេរីចម្រើននៅកម្ពុជាព្រោះមានម្សិលមិញមានអាតាកាចាស់3នាក់នៅអាមេរិកហ្នឹងដែលម្នាក់មួយនោះបងបងកកម៉ាសច្ចៈផៃស្គាល់ហើយបងកកម៉ាសួស្ដីវណ្ណរាឡាយពីណាបងសូដូចគ្នាបាទអឺ បងកកមាហ្នឹងគេបាននិយាយអំពីរឿងផ្ចាញ់ផ្សារាំងស៊ីអញ្ចេះរាំងស៊ីអញ្ចោះហ្នឹងអើយរិចនៅបារាំងបោះឆ្នោតស្អីណាមីក្រុងគ្រប់គ្រងមិនគ្រប់គ្រងស្អីគេណាប្រឆាំងមួយមីក្រុងអីណាគេអូគេដឹងណាព្រោះគេថាគេមានសញ្ជាតិ2អាមួយ បងកកមាហ្នឹងសេចក្ដីគេថាគេមានសញ្ជាតិ2សញ្ជាតិបារាំងផងសញ្ជាតិអាមេរិកកាំងផង អញ្ចឹងបានដល់ពេលខ្ញុំនឹកឃើញអារឿងគេនិយាយថាគេអានសំណេររបស់សម្ដេចដល់ហូរទឹកភ្នែកខ្ញុំថាចុះបើសិនជាអានសម្ដេចរបស់ហូរទឹកភ្នែកចាំបាច់នៅបារាំងផងរហូតទៅនៅអាមេរិកធ្វើអីទៅនៅមួយសម្ដេចហ្មងទៅណាអញ្ចឹងបានគេយកអាពាកសន្តិភាពមួយនេះយកទៅដាក់ពីលើដូចគេរៀបរាប់ អំពីបញ្ហារឿងសម្ដេចនិយាយរឿងសន្តិភាពមួយម៉ាត់នោះអញ្ចឹង យកទៅដាក់ពីលើហើយនិយាយផ្សារភ្ជាប់នឹងសន្តិភាពគេហ្នឹងគឺអញ្ចឹងបានខ្ញុំសួរថាការពិតឬអត់ដឹងព្រោះអ្វីដែលបើខ្លួនដឹងហេតុអីបានខ្លួនរត់ចោលសន្តិភាពខ្ញុំសួរអញ្ចឹងខ្ញុំសួរអាមួយបងកកម្មាហ្នឹងអាមួយនឹងខូចខួរទេបាទអញ្ចឹងបាទខ្ញុំសួរថាចុះបើ សំណួរចោតសួរថាដឹងឬមិនដឹងចុះបើបើបើខ្លួនថាសន្តិភាពពិតប្រកបហេតុអីបានខ្លួននឹងរត់ចោលសន្តិភាពទៅបងក៏ទៅអង្គុយបងកកម្មានៅអាមេរិកទៅអង្គុយបងកកម្មានៅបារាំងធ្វើអីព្រោះអ្វីអ្វីតាក់ទងនឹងដឹងឬមិនដឹងយើងត្រូវនិយាយឲ្យវាស្រោបមើល ខ្លួនយើងផ្ទាល់ហ្នឹងហេតុអីបានជារត់ចោលសន្តិភាពទៅវិញហើយទៅដើរប្រាប់គេឯងទៅអង្គុយនិយាយនៅអាមេរិកទៅអង្គុយនិយាយនៅបារាំងចេញពីបារាំងរត់ទៅអាមេរិកអីសពបែបយ៉ាងទាំងអស់រួចហើយមកអឺរត់ចោលសន្តិភាពហើយមកប្រាប់គេអញ្ចឹងសួរថាគេជឿទេចុះខ្ញុំបើសិនជាខ្ញុំនិយាយរឿងថាសន្តិភាពវិញខ្ញុំអត់ទៅបងកនៅកម្មានៅអាមេរិកទេ សន្តិភាពពិតប្រកបខ្ញុំបងកកម្មានៅកម្ពុជាណាបច្ចៈប្រាប់គេនៅលើទឹកដីកម្ពុជាវាសន្តិភាពពិតប្រកបមែនអវិការពិតអាហ្នឹងខ្ញុំថាអាហ្នឹងវាជាការពិតឬក៏អត់ដឹងនេះនេះសំណួរដែលយើងចោទសួរកន្លែងហ្នឹងអញ្ចឹងលោកសច្ចៈណាវណ្ណារាឡៃស៊ីស៊ីអញ្ចឹងព្រោះវាវាអត់សមនឹង សន្តិភាពយើងរត់ទៅអង្គុយនៅអាមេរិកហើយយើងស្រែកក្លែងក្លែងសន្តិភាព សន្តិភាពរីកចម្រើននៅកម្ពុជា មានផ្ទះថ្មខ្ពស់ខ្ពស់ប្រមាណ30 40ជាន់នេះណា ទៅថ្ងៃក្រោយនឹងវិញហើយស្អីស្អីណាហើយផ្ទះថ្មនឹងសង់នៅណាសង់នៅលើទឹកដីខ្មែរប៉ុន្តែអត់បច្ចៈប្រាប់ពលរដ្ឋទេ ថាអាសំណងទាំងឡាយសង់នៅកម្ពុជានឹងវាជារបស់អ្នកណា នេះអាហ្នឹងដែលដែលដែលដែលកូនខ្មែរចង់ដឹងវាជារបស់អ្នកណាព្រោះវាមានរឿងហេតុផលដែលគ្រាន់តែឧទាហរណ៍ថាចិនចិននៅស្រុកខ្មែរបាញ់កំភ្លើងឡើងលើបុកជីសឡានបុកខ្មែរយកលុយដុល្លារ3 4 500លាក់បោះហើយជីសតទៅទៀតបងប្អូនគិតមើលអញ្ចឹងជីវិតខ្មែរប្រៀបបាននឹងដូចសัตว์អញ្ចឹងសัตว์មួនសัตว์ទាគេទិញមួយក្បាលប្រមាណអញ្ចឹងបោះ បោះលុយទៅរួចហើយយកទិញបាញ់ឲ្យចោលចឹងអាបើមុននៅមានតម្លៃគេយកទៅទៅធ្វើចំណីអាហារហូបទទួលទានប៉ុន្តែមនុស្សដល់ពេលបុកងាប់ហើយបោះ500ដុល្លារបោះចោលឬជីឡានតទៅទៀតបងប្អូនវាអន់ជាងសัตว์ទៅទៀតអានោះអានោះទី1ទី2តកតងសំណងសំណងដែលអាគារខួសខ្ពស់ដោយអាតាអាតាគ្នាគេ3នាក់ហ្នឹងអាតាមួយទៀតចាស់ជាងគេនោះ សិនថាផ្ទះតងខ្ពស់ខ្ពស់ណាស់ផ្ទះតហើយឥឡូវវារីកចម្រើនផ្លែកអញ្ចឹងចំនួនណាបាន ដូចចំនួនសម្ដេចគេហ្នឹងឃើញទេគេនិយាយអញ្ចឹងចំនួនណាបានមានផ្ទះថ្មខ្ពស់ខ្ពស់ដូចចំនួនសម្ដេចហ្នឹងយើងឮពាក្យអស់ទាំងនេះបងប្អូនបើយើងនិយាយថានយោបាយផលប្រយោជន៍ណាក៏ចង់បានដែរបងប្អូនកើតនៅណាសំណួរចង់សួរថាកើតមកអ្នកណាចង់ក្រ កើតមកហើយអ្នកណាចង់ងាប់យើងសួរចឹងអាហ្នឹងដែលដែលយើងសួរសួរសួរក្នុង នាម ជាយើងយុវវ័យពេញវ័យក្នុង ក្នុងនាមយើង ជាមនុស្សហ៎បងប្អូនមិនមែនជាសត្វកើតហើយអ្នកណាចង់ចង់ក្ររៀនហើយអ្នកណាចង់ឲ្យអត់ចេះបងប្អូនអ្នកទៅរៀនកើតមកទៅរៀនសាលារៀនសិតតែចង់ចេះចង់ដឹងទាំងអស់គ្នា ប៉ុន្តែសំណួរចោលសួរថាវាមានអ្នករៀនបកកែរៀនអ្នកខ្លះខំចង់ងាប់តែរៀនអត់បកកែមូលហេតុអីឃើញបងប្អូនឃើញទេវាសិតតែមានចំណុចដែលតាក់ទងនឹងនឹងនយោបើយើងនិយាយថានយោបាយផលប្រយោជន៍វាសិតតែចង់បានគ្រប់គ្រប់គ្នាប៉ុន្តែអ្វីដែលតាក់ទងនឹងទទួលបាននោះយើងត្រូវដឹងការពិត បើយើងនិយាយថាសំណង់ផ្ទះខ្ពស់ខ្ពស់នោះវាជារបស់អ្នកណាយើងត្រូវប្រាប់ពលរដ្ឋហ្នឹងកុំនិយាយថាអូរីកចម្រើនណាស់មានសំណង់ខ្ពស់ខ្ពស់ច្រើនណាស់ណាស្គូស្គីមើលពីលើទៅអានោះគេថាអឺនគរថ្កើងផ្លែកសបាយតែភ្នែកតែចិត្តរងកម្មបងប្អូនមើលពីលើទៅស្អាតល្អណាស់ប៉ុន្តែចុះទៅទៅដល់ក្រមសួរថាអានឹងបោះណាគេអ្នកនេះ នេះពិតមែនតែនៅលើទឹកដីយើងបងប្អូនណានិគមបែបថ្មីបងប្អូនវាពិតតែតែអ្វីអ្វីទាំងអស់ហ្នឹងរីកស្គូស្គានៅលើទឹកដីយើងមែនប៉ុន្តែថ្ងៃក្រោយយើងត្រូវត្រូវដឹងថាអ្វីដែលតាក់ទងអាណានិគមបែបថ្មីបងប្អូនបន្តិចទៀតទៅបើយើងចង់ដឹងការពិតយើងត្រូវនិយាយថា ភាពជាម្ចាស់ប្រទេសនោះជាតិសាសមួយនោះវាមានទេពណ៌សម្បោដែលខ្មៅស្អែមសក់រួញគៀសដីដែលដែលដែលអឺខ្មោះខ្ពស់កម្ពស់1.75ម៉ែត្រ1.80ម៉ែត្រនោះខ្មៅស្អែមសមុខស្រួចមិនស្រួចញញឹមស្រស់នោះតើវាទៅណាបាត់អស់ហើយដែលនៅតែអសក់ត្រង់ត្រង់ភ្នែកលឹបលឹបណា ណាបើយើងនិយាយដល់ចំណុចហ្នឹងថាយើងហ្នឹងរើសអើងពូជសាសទៀតរបស់ខ្លួនឃើញទេយើងចង់បានអ្វីដែលតាក់ទងនឹងអឺបើយើងនិយាយថាចូលឆ្នាំវប្បធម៌អរិយសរបបកញ្ញាកម្ពុជាដែលស្លៀកពាក់ប្រពៃណីកម្ពុជាភ្នែកសំជានារីខ្មែរស្រស់ខ្មៅស្រអែមសក់ខ្មៅរលោងកម្ពស់1.70ម៉ែត្រដែល75នោះ ដែលមានពូជអម្បូរវប្បធម៌អរិយធម៌ធំថ្កើណាដែលយើងចង់ឃើញពិតប្រកបសួរថាមានទេអាហ្នឹងដែលដែលយើងទៀមទាការពិតអ្វីដែលតាក់ទងនឹងសន្តិភាពពិតប្រកបនោះតែផ្ទុយទៅវិញបើយើងក៏លេចឃើញទៅថ្ងៃមុខតាក់ទងនឹងអាណានិគមបែបថ្មីសួរថាយើងមានការភ័យខ្លាចទេបើប្រទេសកម្ពុជាបច្ចុប្បន្នបង្កើតកងត្រាក្បត់ប្រជាពលរដ្ឋខ្លួនឯង បើយើងនិយាយពាក្យហ្នឹងដីសង់ប្រទៀនសេដ្ឋកិច្ចណាអ្វីដែលយើងភ័យភ័យនៅក្នុងក្រៅបេះដូងណាដែលដែលជាតិសាសមួយដែលដែលយើងដឹងទាំងអស់គ្នាបងប្អូនដែលជាតិសាសមួយដែលដែលមានពូជអម្បូរត្រឹមត្រូវច្បាស់លាស់ដែលយើងចង់ឃើញបបរកញ្ញាខ្មែរកាច់រំពុតកាច់ដល់ដល់ស្រស់បំប្រងហើយឥឡូវសួរថាបើយើងក៏លេចឃើញនោះអាចិនអាយួន អាដែលវាខំតែងខ្លួនធ្វើជាខ្មែរថាថាកាច់ដូចទេភ្នែកក៏វាបើយើងយកអាចំណុចពណ៌សម្បោភ្នែកថាយើងរើសអើងពូជសាសប៉ុន្តែវាចំណុចដែលតាក់ទងនឹងនឹងអវ័យដែលជាទំនៀមទម្លាប់ដែលអវ័យដែលជារបស់យើងយើងចង់និយាយថាយើងជាម្ចាស់ប្រទេសជារបស់យើងសួរថាគេខំណក់ក្រយួនឃើញបងប្អូនគេខំទៅឆ្លៀកដូចខ្មែរខំទៅពុតខំទៅកាច់រៀងខំទៅធ្វើស្អី ប៉ុន្តែវាអត់ដូចឃើញបងប្អូនខំទៅធ្វើអីក៏វាមិនដូចដែរព្រោះវាអត់មានលក្ខណៈជាជនជាតិយើងដែលសក់រួញអង្គាសដីខ្មៅស្រអែម1ម៉ែត្រ75សក់ខ្មៅរលោងដែលរបៀបជាខ្មែរពិតប្រកបនោះយើងដឹងហ្នឹងបងប្អូនអញ្ចឹងយើងចំណុចហ្នឹងដែលយើងមានការភ័យខ្លាចទៅថ្ងៃមុខដែលយើងតែងតែសួរថារីកចម្រើនអាគារខ្ពស់ខ្ពស់ហ្នឹងបញ្ជាក់ហ្នឹងវាជារបស់អ្នកណា របស់កុងត្រា99ឆ្នាំឬជារបស់រដ្ឋាភិបាលកម្ពុជានេះអានេះដែលយើងដែលដែលយើងមានការដេញសួរចំណុចហ្នឹងដែលតាក់ទងនឹងការពិតកើតឡើងនៅលើទឹកដីប្រទេសកម្ពុជាណាចំណុចដែលតាក់ទងនឹងនឹងរឿងការពិតហើយជាតិសាសន៍ណាក៏ក៏ក៏ក៏ក៏ចង់បានអ្វីដែលជារបស់ខ្លួនបង្ហាញការពិតដែរណាអញ្ចឹងបើអ្នក3អ្នកនៅ អាមេរិកបងកកម៉ាម្នាក់ហ្នឹងដែលនិយាយថាសន្តិភាព រីកចម្រើនហ្នឹងខ្ញុំចង់ឲ្យគាត់នឹងបញ្ជាក់ថាវាជារបស់អ្នកណាផងក៏មកដៃរត់ចោលសន្តិភាពទៅអង្គុយនិយាយនៅអាមេរិកហើយអួតពីរឿងសម្ដេចសន្តិភាពចំនួនណាអត់មានផ្ទះខ្ពស់ដូចចំនួននេះណាហើយអ្វីអ្វីទាំងអស់នឹងរីកចម្រើន ស្អីស្អីទាំងអស់ខ្ញុំសូមឲ្យអ្នកទាំង3នឹងបញ្ជាក់ប្រាប់កូនខ្មែរផងវាជារបស់អ្នកណា ព្រោះខ្ញុំខ្លាចថាខ្មែរដើរថ្ងៃក្រោយទៅខ្មែរដើរចិត្តផ្ទះខ្ពស់នឹងដើរមិនបានណាបងប្អូនមើលមើលឃើញដូចថានគរខាងផ្លែកសបាយតែភ្នែកតែចិត្តរងកម្មបងប្អូនទឹកដីដូនតាអញទឹកដីកំណើតអញនោះផ្ទះនោះនៅលើទឹកដីអញអញដើរចិត្តនឹងមិនបានណាបងប្អូនណាកន្លែងហ្នឹងតែអង្គុយសងោតសងាត់ពីចម្ងាយទៅថានោះកន្លែងហ្នឹងភូមិតាអញកន្លែងហ្នឹងភូមិយាយអញឥឡូវខ្លាចជា វិឡាផ្ទះថ្មរបស់ចិនយួនអស់ហើយអញដើរទៅចិត្តនឹងមិនបានផងមូលហេតុអីកងត្រា99ឆ្នាំបងប្អូនអញ្ចឹងកងត្រា99ឆ្នាំគេគេថាអាហ្នឹងអញកូនចៅអញបានដើរចិត្តនឹងបានព្រោះឯងកងត្រាឲ្យអញ99ឆ្នាំរដ្ឋាភិបាលឯងកងត្រាអញឯងមានសិទ្ធិមកហ្នឹងទេអញ្ចឹងបានដូចសមុទ្ររៀមឥឡូវនេះ ដែល Cambodia Daily និយាយថាអឺជាតិសាសខ្មែរអ្វីដែលកលែងកងត្រារបស់ចិនហ្នឹងអត់អាចចូលបានទេបងប្អូនយើងជាជាតិសាសខ្មែរហ្នឹងក៏ដោយអត់អាចទៅចូលលមើទៅអីបានញ៉ៃញ៉ៃទេតែជាតិសាសចិន អាចចូលបានទាំងអស់ចូលមកដល់ប្រទេសកម្ពុជាមករស់នៅប្រទេសកម្ពុជាចូលទៅកន្លែងកងត្រានឹងបានទាំងអស់គឺដើរដើរពេញប្រទេសកម្ពុជា តែខ្មែរនៅលើទឹកដីខ្មែរដើរអត់បានឃើញបងទៅចង់ដឹងរឿងនេះរឿងនោះដើរអត់បានឃើញបងតើបេះដូងរបស់យើងជាជាខ្មែរនោះបងប្អូនយើងគិតមើលយើងពេញចិត្តអញ្ចឹងសន្តិភាពអញ្ចឹងហ្មងរីកចម្រើនអញ្ចឹងបងប្អូនចង់បងប្អូនចង់បានអញ្ចឹងឬអត់ នេះអាណានិគមបែបថ្មីដែលដែលប្រជាពិធរបស់គោចបោបច្ចុប្បន្នដែលគេហៅថាគោចបោកនេះអ្វីដែលតាក់ទងនឹងរឿងទាំងអស់ហ្នឹងហើយដែលខ្ញុំដេកមិនលក់បក់ដល់ហើយព្រួយបារម្ភក្នុង នាមខ្ញុំជាខ្មែរណាហើយតាក់ទងនឹងអ្នកក្រៅប្រទេសដែលដូចខ្ញុំឧទាហរណ៍ថាអ្នកបងកកម៉ាម្នាក់ហើយតាចាស់ចាស់ពីរអ្នកអង្គុយចិត្តនឹង ហើយគេនិយាយអំពីរឿងសន្តិភាពរីកចម្រើននេះ ចឹងបានខ្ញុំស្ដាំទៅថាទៅនិយាយនៅស្រុកខ្មែរទៅល្អជាងហ្នឹងបើអង្គុយនិយាយនៅអាមេរិកអង្គុយនិយាយនៅបារាំងអង្គុយនិយាយនៅប្រទេសគេអណ្ដែលហើយប្រាប់ថាខ្មែរថាសន្តិភាពរីកចម្រើនប្រហែលអត់ដឹងទេឬអានោះខ្ញុំសួរអញ្ចឹងចាំមកខ្ញុំសរសេរថាវាជាការពិតឬអត់ដឹងនេះអានេះដែលសំដួលដែលយើងតែងតែចោទសួរតទៅទៀតណាអញ្ចឹងបានថា អឺសំចម្រុងបាទសួស្ដី សារាច់សំសួស្ដី បាទអបាទបាទបាទអឺអញ្ចឹងបានធ្វើសំណួរចោទសួរថា វាជាការពិត ឬអត់ដឹងចុះបើវាជាការពិតចាំបាច់ទៅអង្គុយនិយាយនៅស្រុកគេធ្វើអីមិននិយាយនៅកម្ពុជាហ្មងទៅមិនចឹងសេចក្ដី បើបើបើសិនជាសន្តិភាពពិតប្រកបយើងយើងចាំបាច់ទៅនិយាយបងកកម្មានិយាយនៅស្រុកគេអីនិយាយស្រុកគេគេនិយាយភាសាគេនោះភាសាអង់គ្លេសភាសាបារាំងភាសាផ្សេងផ្សេងនោះគេមានស្ដាប់ខ្មែរបានហ្នឹងតែនិយាយប្រាប់កូនខ្មែរហើយនិយាយប្រាប់ពិភពលោកឲ្យដឹងថាសន្តិភាពពិតនឹងមើលរីកចម្រើនពិតនឹងមើលនិយាយនៅស្រុកខ្មែរយើងបែរទៅអង្គុយនិយាយនៅអាមេរិកបងកកម្មារត់ទៅ ដូចគេគេក្មេងៗថាមិនឯងទៅអង្គុយនិយាយនឹងវិញរត់ចោលសន្តិភាពដឹងហីបានទៅអង្គុយនិយាយនៅបារាំងអង្គុយនិយាយនៅអាមេរិកកាំងវិញឃើញបងប្អូនអញ្ចឹងសួរថាគេជឿ100%ទេបើយើងអង្គុយនិយាយនៅអាមេរិកកាំងហើយយើងប្រាប់គេ ថាកម្ពុជាមានសន្តិភាពសំបីតែជនជាតិគេនោះក៏គេឆ្ងល់ដែរគេថាយេអានេះអួតអួតខ្លួនថាវាមានសន្តិភាពប៉ុន្តែវាមកអង្គុយនិយាយនៅស្រុកអញណា ឈួតតែជាណាឃើញទេមិនចឹងលោកសេចក្ដីយើងយើងយើងដឹងទាំងអស់គ្នាយើងយើងចង់បានយុត្តិធម៌រឿងអស់នេះយើងយើងមិននិយាយផ្ចាញ់ចាលទេយើងនិយាយចង់បានយុត្តិធម៌បើវាសន្តិភាពពិតប្រាកដយើងគួរតែនិយាយនៅស្រុកយើងណាព្រោះភាសាយើងស្អីយើងហើយបើយើងនិយាយថាសន្តិភាពបើយើងមកអង្គុយនិយាយនៅស្រុកគេហើយឲ្យកូនខ្មែរក្នុងស្រុកស្ដាប់វិញបងប្អូនគិតមើល ឲ្យខ្មែរផ្សេងផ្សេងទៀតដែលដែលដែលនៅប្រទេសក្រៅក្រៅមួយចំនួនស្ដាប់ហើយស្មានតែគេនៅក្រៅប្រទេសទាំងអស់ហ្នឹងគេអត់ដឹងចុះគេឈួតដែរអត់តាំងពីញូហ្សេឡង់តាំងពីអូស្ត្រាលីតាំងពីជប៉ុនតាំងអីទាំងអស់គេមិនដឹងកម្ពុជាហ្មងគេមិនដឹងកម្ពុជាបច្ចុប្បន្នផលិតអីកើតអត់ផលិតអីកើតគេអត់ដឹងចុះ ចាំបាច់អួតពីសម្ដេចអញ្ចេះអួតពីសម្ដេចអញ្ចោះដូចរឿងថ្ងៃមុនថាសម្ដេចទៅទៅទៅដល់ឯណាទៅដល់ជប៉ុននិយាយរឿងណោទឹកទឹកអីគេសច្ចៈរឿងទឹកទឹកសយទឹកមាសអីណាមាសសមាសក្រហមអីណាគេនោះបងប្អូនរឿងអស់ទាំងនេះបើយើងនិយាយរឿងបូរណភាពទឹកដីរឿងសម្បត្តិធម្មជាតិរឿងប្រទេសកម្ពុជា សមាមិត្តហ៊ុនសែនមិនគួរណាមកនិយាយកលៈទេសៈនេះទេពាក្យចាស់លោកថាប្រហែសបាត់ប្រយ័ត្នគង់អាកន្លែងហ្នឹងមែនមែនមែនថាអាហ្នឹងធំអាហ្នឹងអាហ្នឹងចេះអាហ្នឹងចុះក្នុងនាមជារដ្ឋាភិបាលដឹកនាំប្រទេសទៅទៅទៅទៅទៅគិតពីចំណុចថាដូចអ្នករ៉ូស៊ីអញ្ចឹងវាមិនដែល ទៅចំណេញដូចចង់និយាយថាចង់មានចង់បានទៅលក់អាភិនរាប់តោនទៅធ្វើអឺទៅចូលតាក់ទងនឹងរឿងបកើតលុយកខ្វក់អីសពបែកយ៉ាងទាំងអស់ដឹកនាំប្រទេសហើយដើម្បីបោកប្រាស់គេយកការរីចម្រើនមកបានយូរឯងបងប្អូនយើងដឹងថាតាក់ទងនឹងសេដ្ឋកិច្ចបើយើងនិយាយថាតាក់ទងអ្នករុស្ស៊ី សន្សំតាំងពីមកកាក់តាំងពីមកសេនទៅបូកគ្នាតម្រាំបានមកលៀនតម្រាំបានអឺអ្វីដែលតាក់ទងនឹងសេចក្តី ប្រាថ្នារបស់ខ្លួនដែលចង់បានទិញផ្ទះទីលំនៅរស់នៅនោះណាហើយអាអាបន្សល់ទុកគេតម្លៃហ្នឹងគឺតតគ្នាទៀតពីមួយចំនួនទៅមួយចំនួនទៀតមែនកូនហ្នឹងកើតមកហ្នឹងអឺថារៀនប៉កែហ្នឹង តែអត់បើចង់និយាយថាកូនកើតមកមែនតែរៀនប៉កែ ចុះបើអត់ទ្រពសម្បត្តិអូក្រម៉ែក្របងប្អូនទៅណារួចឃើញទេវាត្រូវមានការពឹងពាក់គឺខ្ចីរត់ខ្ចីនេះសពបែបយ៉ាងទាំងអស់ឃើញទេបងប្អូនវាវាមានការអញ្ចឹងឃើញតាក់ទងអញ្ចឹងអញ្ចឹងមហាសទ្ធិទាំងអស់ដែលតាក់ទងនឹងរឿងអ្វីកើតឡើងនេះក៏មិនខុសពីអ្នករ៉ូស៊ីដែលតាក់ទងនឹងការទិញដូររ៉ូស៊ីដូចគ្នាសន្សំតាំងពីមកកាប់ម៉ាស៊ីនទៅតម្រាំបានមួយលាន អញ្ចឹងអ្នកដឹកនាំប្រទេសក៏ដូចគ្នាដែរដែលហៅថាប្រហែលបាត់ប្រយ័ត្នគង់នោះវាចូលដល់ចំណុចថាអត្តន័យរបស់អ្នកដឹកនាំទូទាំងប្រទេសហ្នឹងដែលដែលត្រូវដឹងថាហោរឿងបឹងតលេសាបខ្ញុំឧទាហរណ៍ថាខ្លាចដាច់ពូត្រីហ្នឹងមិនទៅមកនិយាយឥឡូវនេះទេមិនសមមិត្តហ៊ុនសែនថាឥឡូវនេះអ្នកនេសាទអីអីខ្លាចដាច់ពូត្រីទៅមកនិយាយឥឡូវតាំងពីទូសវ័ត79 ព្រៃឈើក៏និយាយអញ្ចឹងដែរតាំងពីទសវត្ស79ការពារព្រៃឈើយើងត្រូវអឺទទួលបានអំណាចទទួលបានស្អីទាំងអស់យើងត្រូវដឹង ថាទឹកដីយើងប្រមាណទី1សំខាន់ណាបូរណភាពទឹកដីបើអ្នកដឹកនាំប្រទេសអត់ដឹងទឹកដីប្រមាណផងបងប្អូនសួរថាដឹកនាំប្រទេសហ្មងទេលេប្រមាណបឹងបួរប្រមាណភ្នំប្រមាណយើងអត់ដឹងផង ចំនួនប្រជាពលរដ្ឋប្រមាណយើងអត់ដឹងផងអាណាងាប់អីងាប់ទៅយើងអត់ដឹងផងហើយអ្នកដឹកនាំមិនបងប្អូនអានេះយើងចង់សួរអញ្ចឹងយើងចង់សួរកន្លែងហ្នឹងព្រោះក្នុងនាមជាអ្នកដឹកនាំប្រទេសមួយមួយអញ្ចឹងហើយបានគេគេគេអត់ឲ្យរើសអ្នកដឹកនាំប្រទេសអ្នកចេះតែបាញ់កាប់សម្លាប់ទេបងប្អូនអ្នកដែលដឹកនាំប្រទេសល្អទី1គឺអ្នករៀនខាងប្រវត្តិសាស្ត្រអានោះបើជាទូទៅដែលដែលដែលតាក់ទងនឹង និងអ្នកដឹកនាំប្រទេសដើម្បីរក្សាបូរណភាពទឹកដីគឺអ្នកចេះប្រវត្តិសាស្ត្រច្បាស់លាស់ទី2ផ្នែកខាងចង់និយាយថាអសរសិលខាងនយោបាយខាងសង្គមខាងអីទាំងអស់ខាងអសរសាស្ត្រគឺអាចដឹកនាំប្រទេសគឺមានលក្ខណៈដែលធ្វើឲ្យមានការរីកចម្រើនតែបើយកអ្នកដឹកនាំប្រទេសដែលចេះតែបាញ់កាប់សម្លាប់វាអញ្ចឹងបងប្អូនឃើញទេ វានាំឲ្យអ្វីដែលតាក់ទងនឹងអឺហូរទឹកភ្នែករបស់ប្រជាពលរដ្ឋពីមួយចំនួនទៅមួយចំនួនវាវានៅដិតដាមនៅក្នុងក្រៅបេះដូងអញ្ចឹងបងប្អូនអាហ្នឹងដែលជារឿងមួយយើងថាហាខ្ជាក់ស្លាក់ស្លាក់ខ្ជាក់ទៅស្លែងបងប្អូនអាហ្នឹងវាមានន័យទៅអញ្ចឹងបងប្អូនចំណុចអស់ហ្នឹងអញ្ចឹងហានហាសាយបាទសួស្ដីព្រោះវាវាសិតតែជាចំណុចតាក់ទងនឹង ផលប្រយោជន៍ប្រហែសបាត់ប្រយ័ត្នគង់ណាអញ្ចឹងឥឡូវទៅចេញទៅបើយើងថាហ៊ុនសែនចេញទៅជប៉ុនទៅដើរនិយាយរឿងអីមាសសមាសក្រហមអីណាបឹងតលេសាបអីណាទៅខ្លាចដាច់ពូជត្រី ខ្លាចដាច់អីបងប្អូនវាជារឿងមួយអត់អត់ពាក្យអីនិយាយទេខ្ញុំនិយាយអញ្ចឹងទៅ ក្នុងនាមជាថ្នាក់ដឹកនាំប្រទេសអត់មានពាក្យនិយាយ ខ្លាចដាច់ពូជត្រីបឹងទលេសាបចុះសួរថាអាណានៅនឹងក្នុងបឹងទលេសាបមានក្របភ្នែកមានខួរឃើញអាចៃម្រាយណានៅនឹងស៊ីនឹងអាចនឹងជុះនឹងមានមើល មានក្របភ្នែកមានខួរទី1ត្រូវសម្អាតបើចង់ឲ្យត្រីវារីកចម្រើនត្រូវសម្អាតបឹងទលេសាបព្រោះបឹងទលេសាបជាកន្លែងជង្រុកត្រី ខ្ញុំនិយាយច្រំដែលច្រំដែលព្រោះខ្ញុំរៀន តាំងពីខ្ញុំរៀនថ្នាក់ទី4ទី5ទី6ទី7មករហូតភូមិជាខ្ញុំដឹងរឿងអីនោះ1ម៉ែត្រការ៉េប្រមាណ1ម៉ែត្រការ៉េប្រមាណនេះនោះវាតាក់ទងនឹងសាច់ស្ត្រីអីទាំងអស់តាក់ទងអញ្ចឹងបឹងទលេសាបជាកន្លែងជង្រុកត្រីយើងត្រូវបើកគ្រាប់ភ្នែកមើលអ្វីដែលតាក់ទងនឹងតើត្រីនឹងវារីកចម្រើនវារស់នៅដោយរបៀបម៉េចយើងត្រូវដឹងណាអ្វីដែលតាក់ទងនឹងយើងមិនមែនមក ផ្លាស់ដាច់ពូជត្រីទៅដើរនោះនិយាយពីរឿងអានេសាទខុសច្បាប់ចេះអត់ដឹងទេអានេសាទមិនប្រទេសកម្ពុជាអត់ដឹងអត់ដឹងប្រទេសកម្ពុជាជាកន្លែងជរកត្រីត្រីនឹងវាឡើងមកត្រីនឹងវាវាវាមិនវាវាឡើងគោកមកឲ្យយើងចាប់ខ្លួនឯងតោះយើងទៅចុះទៅនេសាទវាទៅមានខែនេសាទខែអីត្រឹមត្រូវយើងចុះវាទៅចាប់វាមិនបានអញ្ចឹងបងប្អូន ហើយឥឡូវទៅមកនិយាយខ្លាចដាច់ពូជត្រីខ្លាចអាចអីទី1យើងត្រូវមើលទាំងអស់ពេញបឹងទលេសាបអាណាស៊ីនឹងអាចនឹងជួសនឹងអានឹងមកពីណាមកពីឋានបានណាបើយើងអ្នកដឹកនាំយើងសួរវាអាពួកនឹងមកពីណាហើយមកពីឋានបាននេះមកពីណាណែយើងដេញជើងសួរអញ្ចឹងអញ្ចឹងដល់តកតងក្នុងនាមនិត្រាដឹកនាំយើងត្រូវដេញជើងសួរអញ្ចឹងអញ្ចឹង មុននឹងនិយាយរឿងផ្លាច់ដាច់ពូជត្រីអាហ្នឹងមុននឹងនិយាយរឿងដាច់ដាច់ខ្លាចដាច់ពូជត្រី ហើយអាហ្នឹងផ្នែកទី1ផ្នែកទី2មុននឹងនិយាយរឿងបទោសទៅគណៈខេត្តជុំវិញបឹងទលេសាបមុននឹងបទោសគណៈខេត្តហ្នឹងយើងត្រូវមើលអាអាក្នុងបឹងទលេសាបវាបាត់អីខ្លះវាបង្កលក្ខណៈស្អីខ្លះអសន្តិសុខស្អីខ្លះនៅក្នុងហ្នឹងមិនចេះតែ អង្គុយនិយាយនឹកឃើញដូចឈួតអញ្ចឹងទេពេលខ្លះអូខ្លាចបាត់ពូត្រីពេលខ្លះអូរឿងព្រៃឈើអានោះខ្ញុំនិយាយអានោះដូចយល់សពដេកដេកដូចដូចងើបពីយល់សពមកក្នុងនាមជាជាថ្នាក់ដឹកនាំរដ្ឋាភិបាលមួយស្របច្បាប់យើងមិនចេះកលាស់អណ្ដាតណាបើអួតខ្លួនស្របច្បាប់យើងមិនដូចឥឡូវនេះពេលបោះឆ្នោតឲ្យទៅដល់បោះឆ្នោតដឹងតែវាយកសរងសពុតយកបើចេញយកទៅឲ្យ យកទៅឲ្យគេយកទៅទៅសុកប៉ាន់ដែលគេហៅថាពេលបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងនោះអត់ទៅពេលបោះឆ្នោតដឹងដឹងដឹងតែរៀបចំណ៎ឥឡូវបងប្អូនខ្ញុំនិយាយមកថាសរងមួយ5000រៀលអីណាគេអានឹងចំពោះកម្មកររោងចក្រហើយឥឡូវបើនិយាយហ្នឹងបងប្អូនខ្ញុំនិយាយថាអូកាហ្វេមួយកែវប្រហែល 8000រៀលអាអាឲ្យតែ5000រៀលអត់បានកាហ្វេមួយកែវផងនោះទេបងប្អូនហើយសុទ្ធតែបោកប្រាស់អញ្ចឹងបងប្អូនឃើញពេលបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងហើយដល់ពេលបើយើងនិយាយត្រឡប់ទៅបឹងទលេសាបវិញទៅពេលខ្លះនឹកឃើញអញ្ចឹងព្រៃអស់ព្រៃហើយត្រូវដកអាណាកាប់ព្រៃអញដកឯងយកមកវិញអស់ហើយដូចដូចដូចយល់សពអត់មិនម្ដងយើងចេះ លងព្រៃឈើដូចខ្ញុំនិយាយតាំងពីយើងបើយើងបានក្នុងនាមថ្នាក់ដឹកនាំយើងត្រូវដឹងព្រៃឈើស្រុកខ្មែរមានប្រមាណយើងសួរថាដឹងទេព្រៃឈើស្រុកខ្មែរមានប្រមាណហើយបើយើងមិនដឹងព្រៃឈើស្រុកខ្មែរមានប្រមាណផងធ្វើមេរអាចអីនិយាយទៅវាចេះតែអាក្រក់ជ្រុលមាត់ចឹងបងប្អូនព្រោះវាវាអត់សមាមាត្រនឹងអ្វីដែលដេកយល់សពឲ្យមកនិយាយអញ្ចឹងទេបងប្អូន ក្នុងនាមជាថ្នាក់ដឹកនាំយកតាចំណុចគោជោបោកប្រាស់អានឹងគោជោបោកប្រាស់បងប្អូនមិនមែនគោជោបោណាគោជោបោកប្រាស់បោកប្រាស់ពលរដ្ឋខ្លួនឯងអានឹងមិនតចឹងមានន័យទៅចឹងអញ្ចឹងតាក់ទោនឹងរឿងបឹងទលេសាបដែលខ្លាចដាច់ពូជត្រីទឹកមាសទឹកសទឹកក្រហមអីនេះបងប្អូនសិតតែជាចំណុចដែលដែលដែលហ៊ុនសែនអត់ការងារធ្វើអង្គុយដេកយល់សពនិយាយទេបងប្អូន ការពិតបើយើងនិយាយថាក្នុងនាមជាថ្នាក់ដឹកនាំយើងត្រូវមើលទឹកដីប្រទេសកម្ពុជាមានប្រមាណបច្ចុប្បន្នអ្វីដែលតាក់ទងនឹងបឹងទលេសាបបើយើងចង់និយាយថាកុំឲ្យដាច់ពូជត្រីយើងត្រូវធ្វើអីខ្លះអានោះវាសិតជាចំណុចរបស់រដ្ឋាភិបាលដែលតាក់ទងនឹងការទទួលខុសត្រូវកាតព្វកិច្ចនិងការទទួលខុសត្រូវ ហើយមើលមើលអាអត់មានតដៅនិយាយផ្ដេសផ្ដាសអារឿងទឹកសទឹកក្រហមទឹកដាច់ពូត្រីអត់មាននិយាយចឹងបើបឹងទលេសាបយើងត្រូវមើលថាក្នុងបឹងហ្នឹងអ្វីដែលតាក់ទងនឹងបើខ្លាចដាច់ពូត្រីហ្នឹងយើងត្រូវមើលមូលហេតុអីបានវាខ្លាចដាច់ពូត្រី មិនសំខាន់អារឿងអ្នកលួចនេសាទនឹងទេបង្កលក្ខណៈឲ្យត្រីរស់នៅនោះព្រោះអ្វីអ្វីទាំងអស់ដែលដែលដែលចង់ឲ្យការមានការរីចម្រើនតើមានលក្ខណៈរស់នៅនឹងផ្ដាល់ទីកន្លែងស្អីស្អីទាំងអស់សំបីតែមនុស្សក៏ដោយមានតើមានផ្ទះនៅបានវាមានសុខភាពល្អមិនចឹងហើយជួយបងអត់ផ្ទះនៅទៅនៅកណ្ដាលវាលអត់មានទីកន្លែងចម្រោកត្រឹមត្រូវ អត់មានរបស់បោះហូបចុកអត់អីវាសួរថាយើងមានសុខភាពដែរចុះសត្វក៏អញ្ចឹងដែរសត្វក៏មិនខុសគ្នាប្រហែលដែរអញ្ចឹងតាក់ទងនឹងរឿងត្រីនេះក៏ដូចគ្នាដេញតាអាយួនចេញពីបឹងទលេសាបទៅជាចំណុចមួយដែលតាក់ទងនឹងបង្កលក្ខណៈឲ្យត្រីរស់បានបាត់ហើយបើយើងនិយាយអាចំណុចហ្នឹងតាក់ទង មួយថ្ងៃមួយថ្ងៃសម្រាមរាប់តោនបងប្អូនស៊ីនឹងអាចនឹងជុះនឹងកើតកូនដោយកដុលនៅលើបឹងទលេសាបបកើតសាលារៀនថែមទៀតហើយអត់ក្របភ្នែកមើលណាតើនិយាយរឿងអាអ្នកនេសាទខុសច្បាប់ខុសច្បាប់អីនោះដេញតែយួនចេញទៅអាខុសច្បាប់នោះវាវាខ្សោយទៅឯងបាត់ហើយចង្អុលប្រាប់អាហាន់ណយនោះប្រាប់វាថាពួកឯងណា បើឯងមិនមើលឆ្នាំធ្វើអញ្ចឹងមកស៊ីនឹងអាចនឹងជួសនឹងសួរឯងមិនមើលឆ្នាំអ្ហ្មងចាឯងនិយាយអញ្ចឹងឯងមកធ្វើមិនមើលឆ្នាំអ្ហ្មងឥឡូវច្បាប់មានចង្អុលប្រាប់ទៀតហើយបើអាអ្នកដឹកនាំបច្ចុប្បន្ននឹងអត់ហ៊ានប្រាប់ទេឯងនឹងក៏យួនដែរពួកឯងអត់ដែរនិយាយហងរឿងរឿងរឿងរឿងអាអាចអាចពេញបឹងទលេសាបឯងអត់ដែរនិយាយផងឯងមកនិយាយនិយាយធ្វើបាបតកណៈខេតទៅឯង កូនចៅឯងឯងប្រើគណៈខេតមួយចំនួនឯងនិយាយឡើងសិតថាបកាពីប៉ុណ្ណឹងបានកុំធ្វើគណៈខេតវិញឯងបន្ទូតែខ្មែរគ្នាឯងអានោះបើឯងជាខ្មែរឯងអត់ឃើញយួនអាចពេញបឹងទលេសាបឯងអត់ឃើញឯងអត់មានគ្រាប់ភ្នែកឯងបន្ទូតែតែតែខ្មែរដែលដែលដែលធ្វើការបំរើឯងឯងចូលប្រាប់យួនចឹងពួកឯង ទៅថ្ងៃមុខដែលមកកើតកូនដូចកដុលនៅលើបឹងទលេសាបនេះកុំនិយាយរឿងថាហកអានឹងកើតនៅនឹងអាណាធិបតេយ្យអីកែងកុំនិយាយអសោះណាអានឹងចូលប្រាប់យើងអញ្ចឹងពួកឯងមកស៊ីនឹងអាចនឹងនឹងនឹងស៊ីនឹងអាចនឹងជូនឹងឯងថាមិនមើលឆ្នាំមួយអញឥឡូវពួកខ្មែរដែលទៅនាំគ្នាស៊ីនាំគ្នាទៅហាណូទៅស៊ីនៅហាណូអាចនៅហាណូឯង ណែអាហ្នឹងយើងសួរយើងយើងសួរអាពួកយួនហ្នឹងវិញខ្មែរមិននាំគ្នាទៅស៊ីនៅហាណូយអាចនៅហាណូយអត់ចុះមកឯងមិនមើលឆ្នាំឯងធ្វើអញ្ចឹងអញ្ចឹងឯងកុំកុំកុំកុំថាអញតំណាងឲ្យរដ្ឋាភិបាលកម្ពុជាអាម៉េចអាម៉េចទៅថ្ងៃមុខអ្វីដែលតាក់ទងច្បាប់អញធ្វើតាមច្បាប់ទៅប្រាប់ឲ្យយួនអញ្ចឹងព្រោះពួកឯង កុំនិយាយថាអូអានឹងកើតនៅនឹងជនអនាថាអនាថាក៏ដូចម៉ែឯងអីមកចុះមកវិធានប្រអិនមកកើតនៅនឹងឯងមកអានឹងចង្អុលប្រាប់យួនច្បាស់រឿងអស់ហ្នឹងនិយាយឲ្យច្បាស់អត់ដូចអាខួងស្រេងនិយាយមកនិយាយនៅបកមុខមុខស្អីមុខតលេង4មុខវល់ចុះវល់ឡើងវល់ចុះវល់ឡើងឥឡូវនឹងឡើងគោកអស់លីងដឹងទៅណាអស់វានាំគ្នាឡើងគោកអស់ បងប្អូនវាសើសើវាសើរឿងស្មោករោគអញ្ចឹងបងប្អូនអំពើពុកអលួយនៅនោះចឹងបានថាយើងយើងយើងនិយាយនេះយើងនិយាយចង់ថាបើបើសន្តិភាពនឹងរីកចម្រើនវាជាការពិតទេឬក៏អត់ដឹងណែហ្នឹងដែលយើងបញ្ជាក់ហើយបញ្ជាក់ទៀតរឿងហ្នឹងព្រោះវាតាក់ទងនឹងការរស់នៅរបស់ពលរដ្ឋតាក់ទងនឹងសេចក្តីសុខរបស់ពលរដ្ឋហើយចុះបើបើ បើអំពើពុកក៏លួចរបស់ខ្លួនអត់ហ៊ាននិយាយជាមួយប្រទេសជិតខាងដែលតាក់ទងនឹងនឹងខាតបងផលប្រយោជន៍របស់កម្ពុជាទាំងមូលជាពិសេសរឿងបឹងទលេសាបចឹងត្រូវចអុលប្រាប់យួនឲ្យច្បាស់រឿងអស់ហ្នឹងហើយបើពួកឯងដឹកនាំប្រទេសមិនចអុលប្រាប់យួនទេសួរថាឯងរដ្ឋាភិបាលអាណាគេណា ចឹងឯងបាច់និយាយខ្មែរធ្វើនិយាយភាសាខ្មែរស្អីតទៀតដឹកនាំខ្មែរតទៅទៀតរកខ្មោចទៀតអីទេបងប្អូនយើងនិយាយដល់ចំណុចនោះថាយើងរើសអើងពូជសាសន៍ជនជាតិនេះជនជាតិនោះអីណាយើងអត់រើសអើងទេជនស្រុកគេហ្នឹងកូនកាត់តិចណាស់ទៅអីគេកាត់ច្រើនជាងយើងផងប៉ុន្តែហេតុអីគេមិនខ្លាចបាត់ទឹកបាត់ដីបាត់ព្រៃប្រឹក្សាអារឿងអស់ហ្នឹងយកច្បាប់មកប្រើច្បាប់មកប្រើឲ្យប្រាប់អាយុនអញ្ចឹងពួកឯងមិនមកពីឋានប្រអិនទេមកមក មកមកមកមកមកអាចពេញបឹងទលេសាបស៊ីនឹងអាចនឹងជួសនឹងពួកឯងត្រូវធ្វើតាមច្បាប់មកច្រកណាឲ្យទៅច្រកនឹងវិញអានឹងបានគេហៅថាថ្នាក់ដឹកនាំដែលមានកតបកិច្ចនឹងការទទួលខុសត្រូវហើយជួយមកយើងអត់មាននិយាយរឿងតាក់ទងច្បាប់ទៅដុកដានគ្នាតគណៈខេត្តនោះអើពួកឯងការពារ ចាប់មិនបានទេអារឿងនេសាទខុសច្បាប់ហ្នឹងអីអីណាឈប់ធ្វើគណៈខេត្តទៅវិញចុះឯងមានគ្រាប់ភ្នែកទេអាអ្នកនោះអាចពេញបឹងទលេសាបនោះយប់ឡើងវាធ្វើអីវាទៅនេសាទឯងដឹងទេបើកុំឲ្យខុសច្បាប់ត្រូវដេញនោះឯងហ្នឹងជាបដ ாய் ឲ្យមកនោះអាអារដ្ឋាភិបាលបច្ចុប្បន្នហ្នឹងឯងដែលបដ ாய் ឲ្យនៅស៊ីហ្នឹងអាចនឹងជុះហ្នឹងអាណាបដ ாய் ឲ្យមក វាចុះពីឋានព្រះអិនឬអញ្ចឹងទី1ត្រូវមើលអាហ្នឹងហើយចាំបន្ទោសអាគណៈខេត្តនោះតែបើបើបើបើពួករដ្ឋាភិបាលឯងមិនមិនមិនមើលអាហ្នឹងទេឯងទៅបន្ទោសគណៈខេត្តខ្ញុំហៅអាឈួតខ្វាក់ភ្នែកខ្វាក់មួយខាងហើយខ្វាក់មួយខាងទៀតទៅបាត់មកទៅប្រកែបានតែគ្នាឯង អារឿងការពិតអារឿងស្អីដែលតាក់ទងនឹងផលប្រយោជន៍ពិតប្រកបអត់និយាយអត់ដោះស្រាយអត់ហ៊ាននិយាយច្បាប់មាន23ដុល្លារមានអាយួនក៏ទៅចុះសញ្ញេហើយចំណុចហ្នឹងបងប្អូនបើគេមិនដោះស្រាយបើបើបើចង់និយាយថាដូចសមមិត្តហ៊ុនសែនរាល់ថ្ងៃអត់ហ៊ាននិយាយប៉ះយួនអាហ្នឹងហើយគ្រួសារវាសិតតែយួនតែទាំងអស់ដូចគ្នាហ្នឹង វាគ្រាន់តែនិយាយខ្មែរស៊ីបាយខ្មែរអាចលើទឹកដីខ្មែរទៅមកខ្មែរវាវាវាដោះស្រាយរឿងអស់ហ្នឹងវាមិនខ្លាចរឿងច្បាប់វាមិនខ្លាចរឿងតាក់ទងនឹងច្បាប់ទេវាទៅប្រាប់យួនហើយយកច្បាប់មកប្រើយកច្បាប់មកប្រើហើយបើវាទើទាល់រឿងនេះអញឯងញ៉ៃពេកប្រាប់ថាពួកឯងនឹងចាស់ទៅងាប់ឯងចាស់ទៅសោះចាស់ទៅងាប់អាប្រាប់អាយួនអញ្ចឹង ប្រាប់អាហាត់លោកអញ្ចឹងពួកឯងចាស់ទៅសអចាស់ទៅងាប់លឿនបើឯងចាស់ទៅងាប់ដែរអញក៏ចាស់ងាប់ដែរមិនចង់រស់ទៅពួកឯងហ្នឹងមិនមើលឆ្នាំឯងមកធ្វើអញ្ចឹងនាំគ្នាមកមកមកឆ្លៀនពៀនអញមកសង់ស្ដោកពេញប្រទេសកម្ពុជាអាណាធិបតេយ្យអីអញ្ចឹងមិនកូនខ្មែរអត់មានក្របភ្នែកទេអានឹងនិយាយប្រាប់វិញទៅត្រង់អញ្ចឹងទៅ ពួកមានអាណាចាស់សក់ចាស់ងាប់ទាំងអស់គ្នាតើហើយបើបងប្អូនមិនមិនគិតតែចំណុចចែកឲ្យដាច់ណាមិត្តណាសត្រូវទេរឿងនេះបងប្អូនណាតកូនតចៅរឿងកម្ពុជាយើងខ្ញុំប្រាប់តកូនតចៅសូសារ៉ុនបាទសួស្ដីវុទ្ធាសូរិយាសួស្ដីបាទបើយើងបើយើងមិននិយាយការពិតរឿងអាហ្នឹងទេណា វាលំបាកតកូនតចៅរឿងកម្ពុជាយើងអានឹងតាក់តងរឿងរឿងអ្វីដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាដែលសមាមិត្តហ៊ុនសែនតែងតែតែតែតែចំណាយពេលឥតប្រយោជន៍និយាយអំពីរឿងចំណុចដែលតាក់ទងនឹងស្ថានភាពប្រទេសកម្ពុជាសន្តិភាពពិតប្រាកដវាចូលជាគោជោបោកមានគោជោបោឲ្យបងប្អូនគោជោបោកហ្នឹងទៅចង់ណាបោកប្រាស់ប្រជាពលរដ្ឋ គ្រប់កលៈទេសៈគ្រប់ចំនួនហើយចង់និយាយទៅលំបាកតកូនតចៅហើយអាចៅកើតក្រោយក្រោយមកវាជាមរាយតកូនតចៅទៀតជាមរាយអាតាគ្មានបានកាយអាតាកចាស់ចេះធ្វើតកូនដោយសត្វចឹងគ្មានរឿងឆ្លៀតវៃឆ្លាស់ឆ្លៀសវៃរឿងផលប្រយោជន៍ទឹកដីប្រទេសជាតិការពារទុកឲ្យអញអត់កើតមកហូរទឹកភ្នែកតតគ្នារហូតចឹងមកវាទៅចឹងបងប្អូន អញ្ចឹងមកក្នុងនាមយើងជាជាតិសាសមួយដែលដែលរក្សាសេចក្តីសុខរក្សាផលប្រយោជន៍រក្សាកិត្តិយសត្រូវហ៊ាននិយាយការពិតហើយក្នុងលក្ខខណ្ឌការពិតនោះត្រូវរួបរวมគ្នា បើណានាចេញមុខនិយាយផលប្រយោជន៍ទាំងអស់គ្នាការពិតយើងត្រូវរួបរวมគ្នាការពារគ្នាអាហ្នឹងបានយើងមានចំណុចមួយរឹងមាំទៅថ្ងៃមុខហើយយើងមិនបណ្ដោយឲ្យអ្នកនឹងហ៊ាននិយាយការពិត ដើម្បីផលប្រយោជន៍ទាំងអស់គ្នាហើយអត់ជួយការពារដល់ពេលនេះបដ ாய் ឲ្យសក់អាណាក្បាលហ្នឹងបងប្អូនឧទាហរណ៍ជាក់ស្ដែងដូចកែមលេងចឹងគាត់ហ៊ាននិយាយការពិតដឹងតែគេសម្លាប់គាត់ដឹងតែគេធ្វើបាបគាត់តែគាត់មិនរត់ចោលស្រុកទេព្រោះកម្ពុជាជាស្រុកកំណើតគាត់អញ្ចឹងគាត់ត្រូវតែនិយាយការពិតនិយាយការអ្វីដែលតាក់ទងខ្មែរយើងហើយដល់ពេលយើងអត់ជួយគ្នាអាហ្នឹងសក់អាណាក្បាលហ្នឹង អាហ្នឹងក្តិចត្រួយរបស់របរគេក្តិចត្រួយអាហ្នឹងវាចប់ហើយបងប្អូនបើយើងមិនជួយគ្នាអញ្ចឹងបើយើងចង់បានជាតិសាសន៍នឹងមួយរឹងមាំជាតិសាសន៍នឹងមួយ ដើម្បីសេចក្តីសុខទាំងអស់គ្នាទៅថ្ងៃមុខយើងត្រូវរក្សាអ្នកដែលនិយាយការពិត ដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា រក្សាសេចក្តីសុខតចំនួនកូនចៅពីមួយចំនួនទៅមួយចំនួន ហើយបើយើងមិននាំគ្នាគ្រប់គ្រងរឿងអស់ហ្នឹងទេបងប្អូន ជាតិសាសនឹងមួយហ្នឹងដូចទឹកដីយើងអញ្ចឹងទឹកដីកាន់តែរួមខេត្តកាន់តែរីកដែលខ្ញុំតែងតែឧទាហរណ៍ថាអង្កាលពី181,000ណាបងប្អូន18ខេត្តក៏181,000 22ខេត្តក៏181,000ដល់ពេលឥឡូវមក176,000វាឡើង25ខេត្ត អាហ្នឹងរីកចម្រើនរីកចម្រើនដីកាន់តែរួមខាច់កាន់តែរីកគេថារីកចម្រើនតាមត្រូវទេបងប្អូនរីកចម្រើនអញ្ចឹងរីកចម្រើនអញ្ចឹងត្រឹមត្រូវដល់ណាហ្នឹងដល់ដល់ដល់ដល់ខ្ញុំតែតែនិយាយចង់ឲ្យបងប្អូនដឹងទាំងអស់គ្នាហើយការពិតទាំងអស់គ្នាទៅថ្ងៃមុខក្នុងនាមយើងជាខ្មែរកម្ពុជាជាស្រុកកំណើតយើងទាំងអស់គ្នា អញ្ចឹងតកតូននឹងគោចោបោកគោចោបោនេះខ្ញុំរៀបរាប់ទាំងអស់នេះបងប្អូនសូមបងប្អូនមេត្តា ពិចារណាទាំងអស់គ្នាហើយយកចំណុចរួមរួមគ្នា ជាធ្លុងមួយព្រោះសន្តិភាពនឹងរីកចម្រើន នៅកម្ពុជាវាជាការពិតឬក៏អត់ដឹងនេះអានេះដែលដែលខ្ញុំសួរសំណួរទូទៅបងប្អូនទាំងអស់គ្នាណាព្រោះអ្វីដែលយើងចង់បាន ចង់បានការពិតมันដូចអ្នកមួយចំនួនដែលតាក់ទងនឹងរឿងអឺនិយាយថាស្រុកខ្មែររីចម្រើនសន្តិភាព តែទៅនិយាយនៅស្រុកគេបងប្អូនទៅរស់នៅស្រុកគេជីឡានគេចាយលុយគេហើយនិយាយស្រុកខ្មែរថាមាន សន្តិភាពពិតប្រកបណាបងប្អូនវាវាអាហ្នឹងវាចូលដល់ចំណុចមួយវាអត់សមាមាត្រ បើយើងនិយាយការពិតយើងទៅរស់នៅកន្លែងនឹងការពិតរស់សន្តិភាពការពិតសន្តិភាពពិតប្រកបហើយយើងដើរទៅអង្គុយនិយាយបងកម្មាកដើរនិយាយស្រុកគេព្រោះយើងស្រែកថាកម្ពុជាមានសន្តិភាពសំបីតាជនជាតិគេសួរគេជឿយើងអត់ជនជាតិគេដែលយើងទៅរស់នៅលើទឹកដីគេណាហើយយើងស្រែកប្រាប់ថាយើងសន្តិភាពហ្នឹង ហើយយើងទៅរស់លើលើទឹកដីគេគេជឿយើងដែរបងប្អូនអញ្ចឹងបើសន្តិភាពហើយស្រុកឯងស្រួលបួលហើយធំត្រូវហើយមករស់នៅស្រុកអញធ្វើអីអាអានឹងគេមិនថាអញ្ចឹងបងប្អូនហើយមកនៅស្រុកអញធ្វើអីស្រុកឯងខុសគ្នាមកអាសន្តិភាពឯនោះស្រុកអញក៏មានឡានជិះស្រុកអញស្រុកអញមានឡានជិះមានកប៉ាល់ហោះជិះអីជិះចុះបើឯងសន្តិភាពស្រុកឯងមានដែរ តែសន្តិភាពហ្នឹងថាមានឡានជិះកប៉ាល់ហោះជិះអីទាំងអស់ហើយឯងមកនៅស្រុកអញធ្វើអីអាហ្នឹងវាចូលសំណួរអញ្ចឹងហើយបងប្អូនអញ្ចឹងបានថាខ្ញុំសួរថាតើសន្តិភាពរីកចម្រើននេះការពិតឬអត់ដឹងនឹងនៅកម្ពុជានេះអញ្ចឹងបងប្អូនណានៅក្រៅប្រទេសទាំងអស់ដែលខ្ញុំនិយាយទៅនេះសូមអញ្ជើញពិចារណាទាំងអស់គ្នា ខ្ញុំនិយាយខុសឬត្រូវ ពីព្រោះយើងរស់នៅមួយចំនួនរស់នៅស្រុកគេ ហើយស្រែកក្តែងក្តែងថាសន្តិភាពហើយរីកចម្រើននៅកម្ពុជា មាន ផ្ទះថ្មមានអីទាំងអស់ហ្នឹងណាដែលដែលមើលពីលើទៅថាអឺនគរថ្កើងផ្លែកសបាយតែភ្នែកចិត្តរងកម្មហ្នឹងបងប្អូនណាបើយើងនិយាយអាចំណុចហ្នឹងថាមើលទៅវាល្អហើយប្រទេសគេមួយចំនួនដែលយើងថត ពីលើទៅអាគារខ្ពស់ខ្ពស់ថតទៅឲ្យទៅប្រាប់សុគាណាកម្ពុជាអញ្ចេះកម្ពុជាអញ្ចោះហើយគេចេះឆ្ងល់ថាយ៉ាចុះបើកម្ពុជាអញ្ចឹងល្អអញ្ចឹងដែរអ្នកឯងរត់ទៅស្រុកខ្ញុំធ្វើអីបើគេសួរអញ្ចឹងវិញបងប្អូនបើគេសួរថាហាមើលពីលើទៅល្អអញ្ចឹងមែនហើយគេឯងចាំបាច់មករស់នៅអាមេរិកធ្វើអីស្រុកខ្ញុំក៏មានអាផ្ទះខ្ពស់ខ្ពស់ខ្ពស់នឹងដូចគ្នានោះស្រុកខ្ញុំមានចង់និយាយថា អាមេរិកមានផ្ទះថ្មខ្ពស់ពោះនៅកម្ពុជាក៏មានផ្ទះថ្មខ្ពស់ពោះហើយចុះបើមានខ្ពស់ដូចគ្នាចាំបាច់ណែឯងមកអាមេរិកធ្វើអីចុះបើគេសួរអញ្ចឹងវិញបងប្អូនឆ្លើយមិនឡូវបងប្អូនគិតមើលស្រុកណែឯងក៏មានផ្ទះថ្មស្រុកខ្ញុំក៏មានផ្ទះថ្មខុសគ្នាមិនបងប្អូនតែចាំបាច់ណែឯងមកអង្គុយស្រែកស្រុកខ្ញុំសន្តិភាពសន្តិភាពទៅអីໃຄមានផ្ទះថ្មដូចគ្នាទៅអញ្ចឹងបានថា ជាការពិតឬអត់ដឹងខ្ញុំសួរបងប្អូនទាំងចឹងហើយបើយើងក៏លេចឃើញតាក់ទងនឹងរឿងមួយទៀតដែលដែលដែលដែលដែលតាក់ទងរឿងមួយទៀតដែលខ្ញុំបញ្ជាក់ដដែលដែលថា បញ្ហារឿងអឺបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងនេះ40ឆ្នាំកន្លងផុតមកយើងឃើញទាំងអស់គ្នាបងប្អូន ឲ្យទៅដល់ពេលបោះឆ្នោតយកលំអានយកលំអានណាលំអានស្ដាច់សេអនុចង់ទៅណាដើរចែកដើរបោះកណាត់ដើរស្អីណាសពបែបយ៉ាងទាំងអស់ធ្វើប្រជាពិធដើម្បីកុំឲ្យគេបាញ់ក្បាលដើម្បីកុំឲ្យគេស្អប់យកស្អីស្អីទៅទិញទឹកចិត្តគេយកស្អីស្អីយករបស់របរទ្រព្យសម្បត្តិរដ្ឋសម្បត្តិជាតិនឹងដើរទិញគេទឹកចិត្តគេកុំឲ្យគេថាខ្លួនអាក្រក់លេងសោះផ្លូវចឹងបោកប្រាស់អាហ្នឹងអាហ្នឹងចូលដល់ ចំណុចបោកប្រាស់វាបោកប្រាស់តាំងពីសិអនុមកដល់ពេលឥឡូវគោចបងគេរូបមន្តគេហ្នឹងបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងដែលយើងតែងតែឮសមាមិត្តរុនសែនថាពុនពុនរឿងពុនដីស្រែចំការមិនយល់ឯងឲ្យតែហ៊ុនសែននៅដឹកនាំពុនដីស្រែចំការមិនយល់ឯងពុនអត់យល់ឯងតែទៅយកដីហ្មងបងប្អូនឃើញបងប្អូនអារឿងពុនណា ឆ្លើយថាមិនយកទេតែបងប្អូនហូហូបងប្អូនដេកពីផ្ទះងើបឡើងដីក្រុមហ៊ុនយកហ្មងបងប្អូនគិតមើលចាំបាច់ទៅយកអីពុនអាយកដីអាទាំងអស់ហ្មងទៅបង្កើតក្រុមហ៊ុនក្បត់ប្រជាពលរដ្ឋលេងសផ្លុងអញ្ចឹងឯងបងប្អូនគិតមើលអញ្ចឹងបានថា អ្វីដែលរីកចម្រើនអ្វីដែលសន្តិភាពនៅ កម្ពុជាខ្ញុំខ្លាចតែបាត់មិនចេះទេបងប្អូនបាត់បាត់ស្អីគេបងប្អូនបាត់ជាតិសាសកម្ពុជា ដែលខ្មែរដែលខ្ញុំតែតែភ័យព្រួយថាជនជាតិខ្មែរគ្មានពណ៌សម្បោសក់រួយអង្គាសដីខ្មៅស្រអែមនោះដែលយើងតែងតែអឺឃើញមុខជ័យប្រមាណទី7នោះតែមាន ក្តោងចំមុះស្រួចនោះ ស្រួចមិនស្រួចដោយអាមេរិកកាំងបារាំងទេស្រួចល្មមសំរុំនឹងមុខមាត់ស្អាតបាតនោះភ្នែកក៏មិនភ្នែកកជីអ៊ីវនោះដែលមានសម្រស់អឺសំនឹងធម្មជាតិតំបន់ត្រូពិចព្រៃព្រឹក្សានៅកម្ពុជាយើងហ្នឹងហាហ្នឹងចំណុចហ្នឹងដែលដែលដែលយើងត្រូវដឹងទាំងអស់គ្នាណាអញ្ចឹងត្រឡប់មក តាក់ទងនឹងរឿងគោចបគោចបោកនេះហើយសន្តិភាពរីកចម្រើននេះខ្ញុំចង់ឲ្យបងប្អូនរំលឹកទាំងអស់គ្នាឲ្យឃើញពិតប្រាកដអ្វីដែលអ្នកនៅក្រៅប្រទេសមួយចំនួនដែលតាក់ទងនឹងសន្តិភាពរីកចម្រើននេះគួរតែខ្មាស់ជនជាតិគេផងហើយនិយាយហ្នឹងហើយអាហ្នឹងខ្ញុំចង់ផ្ដាំទៅចឹងអ្នកដែលនិយាយរឿងគំអ្នកដែលគ្រប់គ្រងសម្ដេចហ្នឹងដែលនៅស្រុកខ្មែរបើយើងនិយាយថា បើនិយាយពាក្យសម្ដេចហ្នឹងស្ដេចហ្នឹងដឹងប្រមាណទេសម្ដេចគេហ្នឹងដឹងប្រមាណអ្នកស្ដេចរាប់ឈ្នះសើសម្ដេចប៉ុន្តែអាប្រទេសជាតិស្ទើរតែបាត់ឈ្មោះហើយមានឈ្មោះតែសម្ដេចតែអាប្រទេសជាតិទឹកដីកាន់តែរួមស្ទើរតែបាត់ឈ្មោះអញ្ចឹងមកថាអ្នកដែលនិយាយរឿងប្រាប់គេ ប្រាប់ឯងរីកចម្រើនសន្តិភាពអីហ្នឹង ខ្ញុំនិយាយឲ្យខ្លីមួយម៉ាត់ថាគួរតែខ្មាស់ជនបរទេសផងឯងគួរតែខ្មាស់ជនជាតិគេផងឲ្យយើងយើងរស់នៅលើទឹកដីគេហើយយើង ស្រែកក្តែងក្តែងប្រាប់តែយើងសន្តិភាពអានឹងជនជាតិគេអត់ដឹងអត់ដឹងអត្តន័យពាក្យខ្មែរយើងច្រើនទេហ្នឹងអ្នកខ្លះអត់យល់គេមិនយកចិត្តទុកដាក់ឯងនិយាយនិយាយទៅប៉ុន្តែអ្នកខ្លះគេយកចិត្តទុកដាក់ដែរគេចេះឆ្ងល់ដែរគេថាចុះអានឹងវាឈួតអីជា ស្រុកវាមានឡានជិះមានផ្ទះថ្មមានសន្តិភាពមានរីកចម្រើនមើលពីលើទៅវាយករូបរូបប្រទេសវាមកវាវាដើរយកអារូបកសែត journalist យកអីយកមកយកបង្ហាញមានអីស្រុកវាមានដល់យើងដែរហ្នឹងហើយជួយវាមករឿងនៅស្រុកយើងក៏បាញ់យកអីនេះគេគេគេសួរត្រឡប់ទៅចឹងវិញបងប្អូនគេថាចាស់ហ្នឹងវាមកវាមករស់នៅស្រុកយើងធ្វើអីវាហើយវាមកអង្គុយស្រែកស្រុកយើងធ្វើអីតែស្រុកវាមានដូចយើងដែរតើ មើលវាយកវាយកទស្សនាបដីវាមកបង្ហាញយើងអូទីក្រុងវាមើលពីលើទៅស្អាតណាមើលឃើញទេហើយវាមកនៅស្រុកយើងធ្វើអីឃើញបងប្អូនអញ្ចឹងបានថាមុននឹងហាមាត់មុននឹងកលាស់អណ្ដាតអ្នកនៅក្រៅក្រៅប្រទេសទាំងអស់ប្រើពាក្យសន្តិភាព រីកចម្រើននេះអ្នកគ្រប់គ្រងសម្ដេចនេះគួរតែមានខួរគិតផងរឿងអស់ហ្នឹង កុំឲ្យម្ចាស់ស្រុកម្ចាស់ប្រទេសគេសួរតន់អានោះខ្ញុំនិយាយចឹងជាភាសាអានេះនិយាយគ្រប់គ្រងសម្ដេចការរីកចម្រើនសពបែបយ៉ាងទាំងអស់ឲ្យនិយាយការពិតប្រាប់គេផង ប្រយ័ត្នតែគេសួរថាបើឯងសុកឯងឲ្យបង្ហាញទស្សនាបដីបង្ហាញការរីកចម្រើនថតរូបថតអីស្អាតស្អាតចឹងទាំងអស់ហើយហើយឯងមកនៅស្រុកអញធ្វើអីដូចតែគ្នាតាស៊ីនំប៉័ងស៊ីនំប៉័ងមាននំប៉័ងស៊ីដូចគ្នាតា មានឡានជិះដូចគ្នាទៅហើយចាំបាច់មកនៅស្រុកអញអីមកគេថាអញ្ចឹងអាម៉េចទៅបងប្អូនគិតមើលអានោះមកគេថាអញ្ចឹងវាអាម៉េចទៅខ្ញុំសួរចឹងអញ្ចឹងបានថាសូមនិយាយការពិតផងសូសារ៉ុនមិនចឹងសូមឲ្យនិយាយការពិតផងរឿងរឿងសន្តិភាពនិងរីកចម្រើននោះអានោះខ្ញុំសូមផ្ដាំទៅអញ្ចឹង ប្រយ័ត្នតែតែនិយាយមិនស្រួលអាជនជាតិគេគេប្រាប់ថាឯងសុកឯងឯងបរហាញអញរីកចម្រើនដូចគ្នាឯងមកធ្វើអីខុសគ្នាមិនអាឡានជិះដូចតែគ្នាហ្នឹងហើយខ្លាយឃ្លៀតឆ្ងាយពីស្រុកកំណើតហើយធ្វើអីឃើញបងប្អូនអញ្ចឹងបានថាវាសិតជាជារឿងមួយដែលតាក់ទងនឹងរឿងត្រូវនិយាយការពិតមិនមែន ចេះតែកលាស់អណ្ដាតអត់ឆ្អឹងទេរឿងអស់ហ្នឹងណាខ្ញុំសូមផ្ដាំទៅបងប្អូនទាំងអស់ដែលតាក់ទងនឹងនិយាយអត់ការពិតបាទរឿងមួយទៀតខ្ញុំចង់យករឿងគណៈបកសង្គ្រោះជាតិដែលហ៊ុនសែនលេងល្បែងលេងបៃលុកបៃឡងបងប្អូនដឹងហើយថាការរក្សាអំណាចបើយើងនិយាយថាចេះឯងក្រែងចេះគេបងប្អូនណា វាសិតតែជាចំណុចដែលយកមកពិចារណាដែលយើងដឹងទាំងអស់គ្នាបើយើងមនុស្សយើងយល់ថាចេះឯងក្រែងចេះគេមិនគួរណាបណ្ដោយឲ្យជាតិសាសឬទឹកដីប្រទេសជាតិបាត់បង់ទេបងប្អូនយើងត្រូវយកចំណុចមួយអឺមកពិភាក្សារួបរวมគ្នាហើយធ្វើមតិទៅលើពលរដ្ឋទាំងអស់តើគេយល់ស្របទេ តើគេពេញចិត្តទេអ្វីដែលតាក់ទងនឹងអឺជាក់ស្ដែងដូចរឿងលេងបៃលុកបៃឡការចោតគណៈបកសង្គ្រោះជាតិក្បត់ជាតិដើម្បីរក្សាអំណាចសមមិត្តហ៊ុនសែនយករឿងលេងបៃលុកបៃឡខូចសេដ្ឋកិច្ចបាត់បង់សេដ្ឋកិច្ចបាត់បង់ទឹកដីអីទាំងអស់ដើម្បីតែរក្សាអំណាចឃើញបងប្អូន អត់គិតអំពីបញ្ហារឿងការបាត់បង់អីទាំងអស់ណាអាចំណុចនឹងហើយដែលដែលដែលដែលជាតិសាសមួយនឹងវាថោកទាបបងប្អូនហើយអាចិត្តខាងនឹងគេមើងងាយយើងអាអ្នកចិត្តខាងនឹងគេលេបទឹកមាត់ពីមួយចំនួនទៅមួយចំនួនដោយសារអារឿងថោកទាបអញ្ចឹងបងប្អូនអញ្ចឹងតកតងនឹងគណៈបកសង្គ្រោះជាតិខ្ញុំចង់និយាយថា យកលបែងលេងបៃលុកបៃឡរក្សាអំណាចដោយអត់គិតអំពីបញ្ហារឿងជាតិរឿងទឹកដីរឿងបូរណភាពអីទាំងអស់ហើយយើងមកអឺដើរអួតក្តែងក្តែងដូចថាកោកកោកសឹកតដោកឆ្អែតពោះក្របីបងប្អូនដើរអួតអញ្ចេះអួតអញ្ចោះហើយប្រហោងក្នុងណា ព្រោះទឹកដីប្រទេសកម្ពុជាកាន់តែរួមខេត្តកាន់តែរីកអ្វីតាក់ទងនឹងព្រៃឈើខ្យល់ព្យុះគោលន់ស្អីផ្ទះបាញ់អីបងប្អូនដឹងឥឡូវនេះមានប្រភពព័ត៌មានគេកម្ពុជាមកបាញ់គូម្ដងងាប់ឥឡូវនោះអស់ស10 20អីនោះផ្ទះបាញ់បងប្អូនឥឡូវនោះណាហើយឥឡូវនោះតាតាចាប់ដើមភ្លៀងគឺដឹងតែចាប់ដើមខ្យល់នៅស្រុកខ្មែរខ្យល់ឯង លបើកអស់ផ្ទះមួយចំនួនអញ្ចឹងបានថាបើយើងក៏លេចឃើញតាក់តងរឿងហ្នឹងបងប្អូនសួរថារក្សាអំណាចសម្រាប់អ្នកណាបងប្អូនបើយើងនិយាយទៅវាមិនមែនសម្រាប់ជាតិសាសន៍សម្រាប់ប្រទេសកម្ពុជា សម្រាប់បពពួកក្រុមគ្រួសារថ្ងៃក្រោយគេនឹងនាំគ្នាបើស្រុកអាមេរិកមិនទៅនាំគ្នារត់ចោលស្រុកបងប្អូនអាហ្នឹងវាទៅអញ្ចឹងព្រោះលក្ខណៈរបស់គេត្រៀមហ្នឹងគេត្រៀមឲ្យអស់ហើយអាទិញផ្ទះទិញសញ្ជាតិស្រុកគេហ្នឹង បងប្អូនលឺល្បីពីមុនថានៅសាយប្រឹសសមាមិត្តហ៊ុនសែនទិញសញ្ជាតិទិញអីបងប្អូនហើយរួចហើយតាំងនិយាយត្រឡប់តលិនបាយបិនបាយបាទនោះអញ្ចឹងមកថាវាសិតតែជាចំណុចថោកទាបបើយើងនិយាយអារឿងរក្សាអំណាចហ្នឹងណាអ្វីដែលចោតក្បត់ជាតិចេះចោតក្បត់ជាតិចោះដល់ពេលរឿងការពិតអឺឲ្យកាត់ទោសឲ្យធ្វើអីចាំសេះដោះស្នែងឥឡូវនោះ ម្ដងឲ្យគឹមសខានឹងទម្លាក់ខ្លួនឯងទៅទទួលស្គាល់មានទូហើយអញ្ចឹងទៅស្អីស្អីដល់ត្រឡប់តលិនបាយបិនបាយបាទបងប្អូនហើយបើនិយាយរឿងតាក់តងតឡាការវាទៅតឡាការដូចខ្ញុំមើលឃើញពីលើថាតឡាការចុះឈ្មោះបើកប្រាក់ខែរហូតដល់ថ្ងៃអត្រែទៅចេះតែសរសេរទៅសំណុំខិតអាដំណោះស្រាយវាអត់បងប្អូន ដំណោះស្រាយវាអត់តាក់ទងនឹងសេចក្តីយុត្តិធម៌ពិតប្រកបរឿងជាតិពិតប្រកបនោះវាអត់មានវាពាក់ព័ន្ធនឹងរឿងអំពើពុករលួយជាប្រព័ន្ធហ្នឹងវាមានតែប៉ុណ្ណឹងហើយនឹងរឿងតឡាការនៅកម្ពុជាអញ្ចឹងហើយបានខ្ញុំអឺនិយាយថាអ្វីដែលតាក់ទងនឹងរឿងគឹមសុខាហើយអឺ ហ៊ុនសែននេះបើយើងក៏លេចឃើញបច្ចុប្បន្ននេះវាជារឿងលបាយលេខបៃលុកបៃឡរក្សាអំណាច មេចៅនៅកម្ពុជាអាហ្នឹងវាវាអត់ត្រឹមត្រូវដែលតាក់ទងនឹងអ្វីដែលបាត់បង់ពេលវេលាហ្នឹងបងប្អូនណាអឺអូសួស្តីខិនជំរឿនពីចម្ងាយបាទអូបាទបាទសុខសប្បាយធម្មតាទេអរគុណច្រើនបាទអឺនៅទីនេះប៉ុន្តែសេដ្ឋកិច្ចមានការប្រែប្រួលបាទ ហ្នឹងហើយលុយវាមានការប្រែប្រួលបន្តិចរឿងអស់នេះបាទអញ្ចឹងខ្ញុំត្រឡប់ទៅរឿងគណៈបកសង្គ្រោះវិញវិញខ្ញុំចង់និយាយថាបើចោតគេក្បត់ជាតិរឿងអស់នេះត្រូវកាត់ទោសគេអត់មានចាំសេះដុសស្នែងអត់មានចាំអីអញ្ចឹងទេណាហើយរឿងដែលដែលតាក់ទងនឹងអឺលេងលបែងយកយកយកចោតចោតចោតខ្មែរគ្នាឯងក្បត់ជាតិនេះវាអត់ចំណេញទេបងប្អូន វាអត់ចំណេញដល់ជាតិសាសយើងវាអត់វាបះខាត់បាត់បង់ពេលវេលាធ្វើបាបតែគ្នាឯងអត់ចោលស្រុកឲ្យអីទាំងអស់ដែលតាក់ទងនឹងអឺចាប់គ្នាដាក់គុកដាក់អីជាផ្សាយដូចលោកខុនចម្រឿនគាត់ជាប់គុកជាប់អីឃើញបងប្អូនអ្វីដែលតាក់ទងនឹងគាត់ឃ្លាតឆ្ងាយស្រុកកំណើតនេះបើយើងនិយាយថាបើស្រុកយើងស្រួលបួលស្រុកយើងមានប្រាក់ខែរស់នៅសមរម្យស្រុកយើងអឺ មាន សន្តិភាពរីកចម្រើន ពិតប្រកបមែនណាបងប្អូនអាណាចង់រត់ចោលស្រុកបងប្អូនសួរថាយើងយើងរស់នៅស្រុកគេទៅនិយាយស្រែកសន្តិភាព សន្តិភាពរីកចម្រើនស្រុកយើងសួរអត់ខ្មាស់គេទេស្រុកគេក៏មានផ្ទះថ្មស្រុកយើងក៏មានផ្ទះថ្មមានឡានជិះស្រុកយើងក៏មានឡានជិះស្រុកគេក៏មានឡានជិះហើយយើងមកអង្គុយស្រែកស្រុកគេសន្តិភាពរីកចម្រើនអត់ចេះខ្មាស់គេអញ្ចឹង ចឹងបើជនជាតិគេសួរថាចុះបើឯងរីចម្រើនសន្តិភាពឯងមិនមិនទៅនៅនឹងវិញទៅមកនៅស្រុកអញធ្វើអីណាបងប្អូនចឹងមកអានេះចំពោះអ្នកគ្រប់គ្រងហ៊ុនសែនខ្ញុំចង់និយាយទាំងខ្ញុំចង់សួរអញ្ចឹងអញ្ចឹងដូចគ្នាដែររឿងគណៈបកសង្គ្រោះជាតិបើបើយើងនិយាយថាអ្នកដែលគ្រប់គ្រងគឹមសុខាឬអ្នកដែលគ្រប់គ្រងគណៈបកប្រជាជនអីនេះមានគ្រាប់ភ្នែកមានខួរខ្ញុំចង់សួរអញ្ចឹង អ្វីដែលបាត់បង់ពេលវេលានេះបងប្អូនមួយចំនួនអាយុ50ឆ្នាំក្រោយវាមិនដែរមក40វិញ49វិញបងប្អូនតា50ឆ្នាំក្រោយមួយទៀតវាឡើង51វាវាមានថយក្រោយណាវាមានតមុខជាប់ជានិច្ចអញ្ចឹងអាចំណុចអស់ទាំងហ្នឹងដែលខ្ញុំបញ្ជាក់ម្ដងហើយទៀតត្រូវមើលពេលវេលាផងកលៈទេសៈផងត្រូវចែកឲ្យដាច់ផងណាណាមិត្តណាសត្រូវ អាបាត់បង់ពេលវេលាហ្នឹងសំខាន់បំផុតបងប្អូន ព្រោះវាចោតក្បត់ជាតិចោតអីទាំងអស់ហើយអត់ដោះស្រាយរក្សាអំណាចបាត់បង់សេដ្ឋកិច្ច AVA ឃើញទេបងប្អូនប្រជាពលរដ្ឋអត់ការងារធ្វើអីខ្លះបងប្អូនគិតមើលហើយសួរហ៊ុនសែនដែលខ្វល់ណារឿងហ្នឹងហើយដែលដែលដែលខ្ញុំចង់ឲ្យមានការផ្លាស់ប្ដូរខ្ញុំមិនមែនចេះតែថាចេះនិយាយណា អារឿងអញ្ចឹងអញ្ចឹងណាខ្ញុំចង់មានការផ្លាស់ប្ដូរបើណែឯងដោះស្រាយបើណែឯងដឹកនាំប្រទេសអត់គ្រាប់ខួរអត់អត់គ្រាប់ភ្នែកអត់ខួរទេកុំកលាស់អណ្ដាតអត់ឆ្អឹងហើយអាជាភាសាអ្នកនាំពាក្យអាចចំគួតនោះអាសុកសាននោះកុំកលាស់អណ្ដាតអត់ឆ្អឹងបើឯងគ្រាន់បើឯងចេញទៅប្រទេសគេផ្សេងទៅស្រែកថាសន្តិភាពមើលប្រែកថាសន្តិភាពសន្តិភាពហើយទុកឲ្យជនជាតិគេស្ដីឲ្យវិញមើល បើឯងថាសន្តិភាពពិតប្រកបមែនមិនក៏ឯងមកស្រុកអញមកនៅស្រុកអញធ្វើអីអើអើអើគេស្ដីអើអញ្ចឹងវិញមើលបងប្អូនមួយចំនួនដែលគាត់ឥឡូវនេះឧទាហរណ៍ថាដូចនៅថៃជឹមផាតអីមួយចំនួនអឺណោះបានតនៅអាមេរិកកាំងបានតនៅអីនោះឥឡូវនេះឥឡូវបើគាត់មិនទៅគេធ្វើបាបគាត់គាត់មិនទៅរឿងអស់ហ្នឹង គេចាប់គាត់ដាក់គុកមិនចឹងបងប្អូនរឿងអត់ដោយសារខ្លាចបាត់បង់ជីវិតហ្នឹងអញ្ចឹងបានថាទៅនៅលើទឹកដីគេទី1មិនបងប្អូនមួយចំនួនថាមានសំណាងសំណាងអ្ហ្មិចបងប្អូនសំណាងអ្ហ្មិចទី1អត់ចេះភាសាគេសំខាន់ណាទៅណាមកណាឃើញទី1ទី1គឺអត់ចេះភាសាត្រូវរៀនទាំងអស់រៀនរស់រៀនស្អីទាំងអស់ តាំងពីវប្បធម៌អរិយធម៌ដែលតាក់ទងនឹងស្អីស្អីទាំងអស់ត្រូវរៀនសារដើមហើយអ្នកខ្លះអាយុប្រហែលទេបងប្អូន45 50ឡើងទៅហើយបងប្អូនបាត់បង់ពេលវេលារៀនសារដើមឡើងវិញបងប្អូនគិតមើលអញ្ចឹងវាចូលដល់ចំណុចមួយស្រុកគេបើយើងនិយាយថាអាតកតងរឿងអ្នក បានទៅអីនោះអ្នកខ្លះថាសំណាងមិនសំណាងប្រមាណទេបងប្អូនបើយើងគិតឲ្យសពសពទៅនៅលើផែនដីបើសិនជានៅ កម្ពុជាយើង មានអ្នកដឹកនាំ ត្រឹមត្រូវមានប្រជាធិបតេយ្យពិតប្រាកដមានប្រាក់ខែរស់នៅសមរម្យសួរថាណាចង់ទៅស្រុកគេបងប្អូនសួរថាណាចង់ទៅខ្លះបើលុយស្រុកយើងក៏ថ្លៃរបស់របរយើងរស់នៅ ហូបចុករស់នៅសមរម្យ យើងធ្វើការរៀបឆ្ការប្រាក់ខែរស់នៅបានសមរម្យមានប្រាក់បៀវត្តទទួលបាន មានការរស់នៅមានរោងចក្រផលិត នេះផលិតនោះសពបែបយ៉ាងទាំងអស់សួរថាយើងចង់ទៅស្រុកគេទេយើងចង់ទៅលេងយើងចង់ទៅលេងមែនក៏ប៉ុន្តែមិនមែនចង់ទៅនៅទេបងប្អូនមិនចឹងលុយស្រុកយើងក៏ក៏ថ្លៃទៅប្រទេសណាមួយចំនួនក៏ក៏គេទទួលស្គាល់ សេដ្ឋកិច្ចយើងរឹងមាំសពបែបយ៉ាងទាំងអស់យើងផលិតអីកើតទៀតណាប្រទេសយើងអឺកសិកម្មយើងអាចផលិតធ្វើរបស់របរកសិកម្មទំនើបទំនើបសពបែបយ៉ាងទាំងអស់កើតទៀតគឺថាយើងចង់ទៅស្រុកគេណែចំណុចនឹងហើយដែលដែលដែលខ្ញុំចង់บอกបងហើយបើយើងនិយាយថាតកតងនឹងរឿងការឃ្លាតឆ្ងាយពីស្រុកកំណើតហើយបើស្រុកយើងរស់នៅសំរុំណាចង់ឃ្លាតឆ្ងាយវាអត់ចង់ឃ្លាតឆ្ងាយទេអារឿងហ្នឹង អញ្ចឹងបែរមករឿងគណៈបកសង្គ្រោះជាតិខ្ញុំចង់បញ្ជាក់ថាអ្វីដែលឃើញគោចបោបច្ចុប្បន្នតាក់ទងនឹងគោចបោកហើយផ្សារភ្ជាប់ជាមួយការរំលាយគណៈបកសង្គ្រោះជាតិនេះជារឿងលបែងលេងបៃលុកបៃឡរបស់សមាមិត្តហ៊ុនសែនដែលខ្ញុំតែងតែនិយាយថាកម្ពុជាអត់នយោបាយរដ្ឋមន្ត្រីមេមេចៅបងប្អូនតែនោះវាចូលដល់ចំណុចមេចៅវាដែរអត់ដែរអៀនខ្មាស់ទេ ហើយតែអត់អៀនខ្មាស់ហើយវាវាអញ្ចឹងបងប្អូនឥឡូវនៅលើលោកនេះសួរថាបើសិនជាយើងនិយាយផ្សារភ្ជាប់មួយទៀតចាក់តងនឹងរឿងថ្មីថ្មីនេះប្រភពព័ត៌មាន ថ្មី ថ្មីនេះថាខែខែ5ឥឡូវថ្ងៃនេះថ្ងៃ1បងប្អូនណាខែ5អឺថ្ងៃទី12ហ្នឹងសមាមិត្តហ៊ុនសែននឹងទៅអាមេរិកទៅ ក្នុងនាមតំណាងអាស៊ានមិនចឹងបងប្អូនណាអញ្ចឹងអាអាតកតងនឹងសមាមិត្តហ៊ុនសែនតអាមេរិកនេះបើយើងក៏លេចឃើញអ្វីដែលតកតងនឹងរឿងអឺកម្ពុជាយើងខ្ញុំចង់ឲ្យបងប្អូននៅអាមេរិកទាំងអស់ហ្នឹងទទួលហ៊ុនសែនអ្វីដែលបងប្អូនចង់ទទួលហើយសួរសំណួរហ៊ុនសែននៅពិតប្រកបជាពិសេសបងប្អូននៅថៃ ប៉ុន្តែមានប្រភពព័ត៌មាន មួយគេនិយាយថាមិនដឹងពិតមិនពិតទេខ្ញុំមិនដឹងទេគ្រាន់តែគេដោយថាផ្ញើមកឲ្យខ្ញុំស្ដាប់ខ្ញុំអីថាសមាមិត្តហ៊ុនសែននឹងបានប្រើលុយជួល ចំនួនមនុស្សជួលបងប្អូនជួលមនុស្សឲ្យទៅទទួលជួលអីណាអើយខ្ញុំថាដល់ពេលអញ្ចឹងខ្ញុំថាអូចាំបាច់ជួលគេអ្ហ្មិចបងប្អូនខ្ញុំឆ្ងល់ដែរ បើយើងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសល្អចាំបាច់យកលុយទៅទៅជួលគេទៅអីខ្ញុំសួរចេះហើយលុយលុយលុយណាគេលុយលុយលក់ប្រទេសហើយលុយខ្ចីចឹងបានថាវាជាអំពើពុករលួយមួយដែលតាក់ទងឥឡូវមកខ្ញុំនិយាយថាកូនសិស្សនៅរៀនប្រទេសផ្សេងផ្សេងហ្នឹងគេហៅឲ្យទៅជួបអើគ្នាកូនសិស្សធ្វើម៉េចឲ្យគេហៅឲ្យគ្នាអត់ទៅណាមកគ្នាកូនសិស្សគ្នាមានសិទ្ធអីបើទៅគេឲ្យលុយគ្នាយកលុយចាយហ្នឹងកូនសិស្ស ប៉ុន្តែអ្វីដែលតាក់ទងនឹងរឿងការពិតដែលខ្ញុំនិយាយថាបើសន្តិភាពនឹងរីកចម្រើនការពិតនេះយើងគួរតែយកលុយទៅជួលប្រជាពលរដ្ឋឬក៏ដឹកពីប្រជាពលរដ្ឋពីកម្ពុជានោះថាប្រហែលប្រហែល200នាក់ជាងបងប្អូនទៅចាំទទួលហ៊ុនសែននៅនៅនោះខ្ញុំថាឈួតតែជានោះធ្វើល្អទៅយើងមិនបាច់ទៅ មនុស្សមកយើងធ្វើល្អដឹកនាំប្រទេសល្អពលរដ្ឋមាន ប្រាក់ខែរាជការមានប្រាក់ខែត្រឹមត្រូវណែគេគេមិនបាច់អីទេណែដកលុយពីកប៉ាវខ្លួនឯងទិញសម្បត្តិទៅជួបហ៊ុនសែនទៅទទួលហ៊ុនសែនមិនបាច់ទៅឲ្យលុយគេមិនបាច់ទៅស្អីទេអាហ្នឹងចំពោះអ្នកដឹកនាំល្អ តែនេះអត់បងប្អូនឬប្រភពព័ត៌មាននឹងគេនិយាយ ថា អូដឹកពីកម្ពុជាទៅ200អ្នកឯណាហើយនៅអាមេរិកនឹងជួលអ្នកណាអ្នកណាទៀតខ្ញុំថាអូអញ្ចឹងបានខ្ញុំចង់ផ្ដាំទៅអ្នកនៅថៃដែលតាក់ទងនឹងទៅដល់អាមេរិកឡូវនេះបងប្អូននៅថៃសុំទៅជួបហ៊ុនសែនហើយទៅសួរហ៊ុនសែនថាអឺតាក់ទងនឹង សំណួរទី1ខ្ញុំចង់និយាយថាអឺបញ្ហា បើយើងនិយាយថាតាក់ទងនឹងជីវិតយើងថាគ្មានអ្នកណាចង់ឃ្លាតឆ្ងាយពីស្រុកកំណើតទេណាប៉ុន្តែអ្វីមកដល់អាមេរិកនេះត្រូវសួរហ៊ុនសែនអំពីបញ្ហាបូរណភាពទឹកដីសំណួរចោទសួរបញ្ហាបូរណភាពទឹកដីវាមានចំណុចដែលខ្ញុំដូចនិយាយខាងម្សិលមិញខាងដើមអញ្ចឹងថាឥឡូវនេះឃើញបើរឿងអតីតកាលយើងឃើញថាផែន បូរណភាពទឹកដីវាមាន181,035គីឡូម៉ែត្រការ៉េអញ្ចឹងសួរហ៊ុនសែនតើហេតុអីបច្ចុប្បន្នបាននៅសល់176ហើយ520គីឡូម៉ែត្រការ៉េទៅវិញអញ្ចឹងសួរហ៊ុនសែនចំណុចនោះសូមបងប្អូននៅថៃទាំងអស់សួរហ៊ុនសែនចំណុចហ្នឹងហេតុអីបាននៅសល់ប៉ុណ្ណឹងហើយតកតងនឹងអឺបូរណភាពទឹកដីនេះ បើយើងនិយាយថាអ្នកណាគេនិយាយថា100បាត់1សង់ទីម៉ែត្រនោះឈ្មោះអីគេនៅណាអាហ្នឹងអាហ្នឹងវានៅណាអានិយាយថា100បាត់1សង់ទីម៉ែត្រហើយបើយើងដកលេខគុតគុតវិញមិនបាច់ថាមិនមិនបាច់និយាយថា0.0.35 35គីឡូម៉ែត្រការ៉េមិនបាច់និយាយ520អឺគីឡូម៉ែត្រការ៉េនឹងមិនបាច់និយាយទេឥឡូវយើងនិយាយចំនួនគុតគុតហ្មងណា181,000ហើយ176,000យើងដកគ្នាទៅ អញ្ចឹង5000គីឡូម៉ែត្រការ៉េទៅណាហើយចំនួនណាអាណាគេដឹកនាំអាចុយមរាយណាដឹកនាំទៅសួរហ៊ុនសែនកន្លែងហ្នឹងបងប្អូនអាចុយមរាយណានិយាយថាអត់ឲ្យបាត់1សង់ទីម៉ែត្រមកខ្វាន់លីបាទសួស្ដីបងពីចម្ងាយបងអាហ្នឹងទៅសួរហ៊ុនសែនកន្លែងហ្នឹងអាចុយមរាយណាដែលនិយាយថាអត់ឲ្យបាត់1សង់ទីម៉ែត្រ ឥឡូវនេះ5000គីឡូម៉ែត្រទៅណាណាបងប្អូនថៃបងប្អូនទៅពីថៃទៅដល់អាមេរិកជាពិសេសជឹមផាត អីហ្នឹងកុំភ្លេចសួរលើកសំណួរស្រែកសួរសួរអញ្ចឹងលើកសំណួរស្រែកសួរហើយដល់ពេលមានអ្នកខ្លះគេថាអូហេតុអីបានឯងមកសួរនៅហ្នឹងវិញអាបើកម្ពុជាអត់មាននាយករដ្ឋមន្ត្រីមានអមេចោនិយាយនៅកម្ពុជាគេចាប់ដាក់គុក បើនិយាយនៅកម្ពុជាបាននិយាយនៅកម្ពុជាបាត់ហើយគាត់នៅទៅមើលព្រំដែនបានផងទៅមើលព្រំដែនចាប់ដាក់គុកឯហ្នឹងហើយឲ្យនិយាយអាម៉េចលោកបើកម្ពុជាមាននាយករដ្ឋមន្ត្រីគឺធ្វើតាមច្បាប់គឺនិយាយបានបើអានេះមានតែចៅវាអត់មាននាយករដ្ឋមន្ត្រីអញ្ចឹងមកដល់អាមេរិកតំណាងអស់អាស៊ានមេចៅមេចៅតំណាងអស់អាស៊ានវាទៅអញ្ចឹងបងប្អូន សមាមិត្តហ៊ុនសែនតំណាងឲ្យមេចៅតំណាងឲ្យអាស៊ានពួកហេតុអីបានថាអញ្ចឹងពួកប្រទេសមួយចំនួនគេមានទទួលស្គាល់ហ៊ុនសែនណាជានាយករដ្ឋមន្ត្រីណាហើយបងប្អូនដឹងពេញពិភពលោកប្រទេសប្រមាណដែលទទួលស្គាល់ហ៊ុនសែនជានាយករដ្ឋមន្ត្រីក្រៅពីចិនយួនច្រើនជាងគេ មិនចឹងអញ្ចឹងយើងបកស្រាយរឿងសំណួរនឹងឲ្យច្បាស់ដែលតាក់ទងនឹងសួរហ៊ុនសែននឹងហើយបើអ្នកណាសួរផ្សេងទៀតហើយមកនិយាយទីនេះដោយសារទីនេះលទ្ធិប្រជាធិបតេយ្យសិទ្ធិសេរីភាពអញ្ចឹងហើយបានយើង មាន សិទ្ធិសេរីភាពបានយើងសួរក្នុងនាមនាយករដ្ឋមន្ត្រីជាមេចៅហើយបើយើងនៅកម្ពុជាចៅវាចាប់យើងដាក់គុកណែ អានឹងដែលជាចំណុចដែលយើងបកស្រាយប្រាប់ប្រជាពលរដ្ឋទូទាំងប្រទេសទូទាំងពិភពលោកណាឲ្យដឹងអំពីបញ្ហាអ្វីដែលកើតឡើងនៅកម្ពុជាសន្តិភាពរីកចម្រើនពិតប្រាកដឬទេឬក៏អត់ដឹងណាអានឹងដែលយើងយើងចង់បញ្ជាក់ការពិតណាអ្វីដែលដែលតាក់ទងនឹងបញ្ហារឿងកម្ពុជាយើង អញ្ចឹងដូចគ្នានេះដែរបើបើបើបើខ្ញុំចង់ផ្សារភ្ជាប់រឿងបញ្ហារឿងប្រធានអាស៊ាននេះវិញខ្ញុំចង់ផ្ដាំបងប្អូនទាំងអស់ដែលនៅអាមេរិកហ្នឹងហើយប្រាប់អាអ្នកគ្រប់គ្រងនឹងច្បាស់ថាបើសន្តិភាពរីកចម្រើនពិតប្រកបហេតុអីបានអ្នកឯងមកអង្គុយបងកកមាស្រែកនៅអាមេរិកវិញអត់ខ្មាស់គេទេអាហ្នឹងសូមផ្ដាំទៅបងប្អូនដែល ចេញពីថៃទៅទៅប្រាប់ពួកទៅសួរពួកអាហ្នឹងមើលទៅសួរពួកអាអ្នកបងកកម៉ាឲ្យអង្គុយស្រែកថាមានសន្តិភាពមានរីកចម្រើននោះហើយសួរសម្ដេចដែលដែលអឺបើយើងនិយាយថាសម្ដេចមេចៅឬក៏មេចៅសម្ដេចមិនដឹងហ្នឹងបងស្រែកបងប្អូនណាសម្ដេចមេចៅឬអីក៏បងប្អូនស្រែកហៅខ្ញុំមិនដឹងហៅអីហៅប៉ុន្តែសួរទៅសម្ដេចមើល អ្វីដែលតាក់ទងនឹងសន្តិភាព រីកចម្រើនពិតប្រាកដហេតុអីបានអ្នកគំបានបានបានបានសម្ដេចយកលុយទៅឲ្យគេឯងឲ្យមកជួបអញ្ចឹងអានឹងសួរសួរទៅតើសម្ដេចសម្ដេចអីហ្នឹងបើសន្តិភាព រីកចម្រើនពិតប្រកបមែនហេតុអីបានជាសម្ដេចយកលុយទៅជួលឲ្យគេមកជួបអញ្ចឹង ជាពិសេសសិស្សសានុសិទ្ធបញ្ញវន្តអឺចង់ឲ្យគេទៅជួបដើម្បីឲ្យទៅជួបខ្លួននឹង ទៅទទួល ខ្លួននឹងចាំបាច់យកលុយទៅឲ្យគេនេះអាហ្នឹងដែលដែលយើងយើងយើងតែងតែឆ្ងល់ហើយសួរសួរទៅទៅអាសម្ដេចអីហ្នឹងយើងចង់បានដូចខ្ញុំសរសេរថាជាការពិតមិនមែនចង់និយាយថាសន្តិភាពរីកចម្រើនអត់ដឹងនោះទេ យើងចង់បានជាការពិតហើយបើការពិតឲ្យវាវាវាអ្វីដែលយើងចង់និយាយថាដូចដូចអ្វីដែលដែលគេបង្ហាញជារបស់យើងអញ្ចឹងបើជាវាទ្រព្យសម្បត្តិរបស់យើងខោអាវរបស់យើងមាសរបស់យើងឬស្បែកជើងរបស់យើងផ្ទះរបស់យើងយើងត្រូវនៅទីហ្នឹងបង្ហាញគេនិយាយប្រាប់គេបើវាជាសម្លៀកពាក់របស់យើងយើងត្រូវ ស្លៀកពាក់ហើយយើងប្រាប់គេប្រាប់ឯងมันខុសគ្នាទេសន្តិភាពក៏ដោយរីកចម្រើន ពិតប្រកបនោះបើសន្តិភាពពិតប្រកបមែនយើងត្រូវនៅនិយាយនៅកម្ពុជាយើងអត់មានបងកកម៉ាមកអង្គុយនិយាយនៅអាមេរិកទេមិនចឹងបងប្អូនណាអញ្ចឹងតកតងនឹងសំណួរទី1សួរពីរឿងបូរណភាពទឹកដីតកតងសំណួរទី2សួរអំពីអ្នកគ្រប់គ្រងហ៊ុនសែន បញ្ហាសន្តិភាពនឹងរីកចម្រើនណាបងប្អូនអាហ្នឹងខ្ញុំផ្ដាំទៅផ្ដាំអ្នកដែលនៅអាមេរិកហ្នឹងបានទៅជួបហើយត្រូវសួររឿងអស់ហ្នឹងហើយបើបានទទួលមុខជាមួយអ្នកដែលសម្ដេចអីសម្ដេចអីគេគេបងលុយឲ្យមកជួបហ្នឹងសួរឪពុកអស់ហ្នឹងផងតាក់តងនឹងថាមានបេះដូងមានខួរក្បាលទេ លុយថ្ងៃនេះចែកលុយថ្ងៃនេះចាយអស់តែរឿងទឹកដីរឿងប្រទេសជាតិសួរថាមានខួរក្បាលគិតទេហើយបើនិយាយមិនតបើមិនស្ដាប់គ្នាទេអាហ្នឹងបើយើងនិយាយឲ្យចំទៅថាពួកអាសបាយនៅថ្ងៃរស់ពួកវាសបាយនៅថ្ងៃនោះទទួលបានលុយនឹងចាយបានឈឺហាសបាយមួយថ្ងៃហ្នឹងព្រោះហើយស៊ីអាចអស់បងប្អូនណា ហាបាត់បង់ទឹកដីដូនតាស្រុកទេសបាត់បង់អញ្ចឹងបានតែជាតិសាសមួយហ្នឹងសម្បូរអាពួកសបាយថ្ងៃរស់អាហ្នឹងហើយដែលទឹកដីកាន់តែរួមអញ្ចឹងបងប្អូនបើយើងនិយាយជាទូទៅបាទរនកាយបាទសួស្ដីពួកខ្ញុំរំលឹករឿងទាំងអស់នេះខ្ញុំចង់ឲ្យបងប្អូននៅសហរដ្ឋអាមេរិកហ្នឹងសួរសំណួររឿងបូរណភាពទឹកដីការបាត់បង់ រឿងសន្តិភាព រីកចម្រើនអ្នកដែលបងកកមានៅអាមេរិកនឹងសួរទៅតាក់ទងនឹងការឃ្លាតឆ្ងាយពីស្រុកកំណើតនេះបើយើងសួរទៅហ៊ុនសែនថាអឺបើបើរឿងពិតរីកចម្រើនមែនហើយមានសេចក្តីសុខមែនសំណួរចោទសួរថាណានាចង់ឃ្លាតឆ្ងាយពីស្រុកកំណើតទេនេះនេះ ដែលសួរទៅហ៊ុនសួរហ៊ុនសែនមើល យើងដឹងថាអ្វីដែលតាក់ទងនឹងសេចក្តីសុខនរណាក៏ចង់បានដែរអញ្ចឹងបងប្អូនមានណាអត់ចង់បានទេរឿងហ្នឹងយើងដឹងទាំងអស់គ្នាអញ្ចឹងដោយពេលវេលាមានតម្លៃបងប្អូនខ្ញុំមានតែផ្ដាំទៅបងប្អូននៅអាមេរិកកាំងឲ្យសួរ3ចំណុចហ្នឹងហើយតាក់ទងនឹងរឿងផ្សេងផ្សេងទៀតអ្វីដែលកើតឡើងរឿង អឺគោចបគោចបោកអីហ្នឹងយើងដឹងទាំងអស់គ្នាបងប្អូនខ្ញុំមិនបាច់បញ្ជាក់ច្រើនទេព្រោះគោចបោកយើងក៏លេចឃើញមើលទាំងអស់គ្នាថាបើយើងក៏លេចឃើញតាក់តងនឹងរឿងអឺមិនទាន់បោះឆ្នោតហ្នឹងគោចបហ្នឹងលុបឈ្មោះគេចោលបាត់យកឈ្នះគេបាត់បងប្អូនឃើញទេយកទៅឈ្នះដៃហើយដល់ពេលអញ្ចឹងយើងយើងហៅគោចោស្អីបងប្អូនមានមិនមែនគោចោបោវាទៅគោចោបោក យើងមិនទាន់បោះឆ្នោតនឹងយើងលុបឈ្មោះគេចោលបាត់ហើយហ្នឹងថាដល់100នាក់ឯណានោះ80នាក់100នាក់ឯណានោះលុបឈ្មោះគេអញ្ចឹងអាហ្នឹងបានន័យថាគោចបោកយកឈ្នះគេបាត់ហើយហ្នឹងហើយឲ្យគេហៅគោចបមិនបងប្អូនខ្ញុំនិយាយនឹងខុសត្រូវតើឲ្យគេហៅគោចស្អីឥឡូវបងប្អូនចង់ឲ្យចង់ឲ្យយើងឲ្យដាក់ឈ្មោះគោចស្អីឥឡូវមិនឲ្យគោចបោក ហើយយើងនិយាយនេះមិនយើងនិយាយមិនមិនយើងញុះញង់ទេយើងឃើញអញ្ចឹងហើយតាក់តងនឹងគឹមសុខាចោតក្បត់ជាតិហ្នឹងយើងដឹងអ្វីដែលតាក់តងនឹងរឿងគណៈបកភ្លើងទៀនហ្នឹងបងប្អូនមួយចំនួនហ្នឹងបើយើងនិយាយថាវាមាន3ចំណុចដែលខ្ញុំបានរៀបរាប់ម្ដងរួចហើយបងប្អូនណាចំណុចទី2ចំណុចទី1យុទ្ធសាស្ត្រចំណុចទី2តាក់តងនឹងអឺរឿង ពលរដ្ឋចង់បានការផ្លាស់ប្ដូរចំណុចទី3យល់លេសដើម្បីរំលាយអាហ្នឹងដែលបើយើងក៏លេចឃើញតាក់តងនឹងរឿងអឺគោចោបោកគោចោបោកឥឡូវមាន3ចំណុចតាក់តងនឹងចំណុចទី1ហ្នឹងយើងដឹងយុទ្ធសាស្ត្រគេហ្នឹងមិនទាន់បោះឆ្នោតហ្នឹងចាប់ផ្ដើមលុបឈ្មោះគេអាហ្នឹងមួយយុទ្ធសាស្ត្រគេដើម្បីឈ្នះ ចំណុចទី2ចំណុចទីនៅក្នុងចំណុចទី1ដែរចំណុចទី1ផ្នែកមួយទៀតហ្នឹងយើងឃើញថាតកតងយុទ្ធសាស្ត្រគេឲ្យលោកសំរងស៊ីចូលស្រុកដើម្បីអវល់អាហ្នឹងបើយើងក៏លេចឃើញតកតងនឹងការឲ្យសំរងស៊ីចូលស្រុកគឺទិសដៅរបស់គេហ្នឹងគឺចេញមកពីហាណូយពួកគេដឹងថាអឺបើសិនជាមានរឿងអីតាក់ទងគណៈបក ភ្លើងទៀននោះប្រជាពលរដ្ឋផ្ដុំគ្នាចង់បានការផ្លាស់ប្ដូរគេទប់មិនបានអាហ្នឹងគេទប់គេទប់អត់បានដូចថាខ្មាស់គេខ្មាស់ឯងចង់ធ្វើបាបប្រជាពលរដ្ឋរំលាយប្រជាពលរដ្ឋវាខ្លាចអន្តរជាតិថាមិនមិនទៀតដល់ពេលនេះអញ្ចឹងទៅអឺយកយួនយកយុទ្ធសាស្ត្រមួយនៅសល់មួយអាទិត្យសល់សប្តាហ៍ពីរសប្តាហ៍ឲ្យសំក្រោយពីការបោះឆ្នោតឃុំសង្កាត់ហើយនោះ ឲ្យសំរងស៊ីចូលវិញឲ្យវាវល់ឲ្យប្រជាពលរដ្ឋនោះថាមានទិសដៅមួយថារត់ទៅខាងនេះរត់ទៅខាងនោះឆ្លេឆ្លាអញ្ចឹងបងប្អូនហើយជាទិសដៅការគោលបំណងគ្រប់គ្រងកម្ពុជាគឺទិសដៅរបស់ហាណូយនឹងជាយុទ្ធសាស្ត្ររបស់គេបងប្អូនយុទ្ធសាស្ត្ររបស់ហាណូយដើម្បីឲ្យវល់ដើម្បីមានការឆ្លោះតអតេងគ្នាបាក់បែកគ្នាឃើញទេបងប្អូន អញ្ចឹងចំណុចនេះខ្ញុំសូមផ្ដាំទៅបងប្អូនថាបើយើងយល់ច្បាស់អំពីការផ្លាស់ប្ដូរបងប្អូនយើងកុំវល់ទិសដៅយើងផ្លាស់ប្ដូរទោះបីសំរងស៊ីគេប្រើយុទ្ធសាស្ត្រឲ្យគាត់ចូលដល់បើបើគេអនុគ្រោះឲ្យគាត់ចូលយើងរឹតតែត្រេកអរថែមទៀតដើម្បីរួមគ្នាផ្លាស់ប្ដូរអាហ្នឹងទិសដៅយើងផ្លាស់ប្ដូរ តែគណៈបកប្រជាជនគឺប្រើពាក្យសម្ដីមួយក្នុងតម្លៃណាក៏ដោយឲ្យសមរស៊ីចូលឥឡូវនេះគេនៅអញ្ចឹងបងប្អូនក្នុងតម្លៃណាក៏ដោយក្នុងអត់ឲ្យសមរស៊ីចូលស្រុកទេប៉ុន្តែទិសដៅដែលយើងចង់បានការផ្លាស់ប្ដូរយើងកំភ្លេចណាអាទិសដៅដែលយើងចង់បានការផ្លាស់ប្ដូរចំណុចទី2ខ្ញុំចង់និយាយថាតកតោនឹងគោចបនេះចំណុចទី2គេដឹងច្បាស់ គេដឹងច្បាស់ថាក្នុងតម្លៃណាក៏ដោយត្រូវឲ្យកំណត់ឲ្យគណៈបកភ្លើងទៀនប្រមាណកៅអីអញ្ចឹងឧទាហរណ៍បងប្អូន30កៅអី40ដីគឺគឺគឺកំណត់ឲ្យមកអាហ្នឹងជាទិសដៅរបស់គោចោបោគោចោបោទិសដៅរបស់គោចោបោគឺគេឲ្យ30 40ដើម្បីឲ្យបានស្របច្បាប់ហើយគេអត់ឲ្យលើសហ្នឹងទេ គេឲ្យលើត្រឹមគេឲ្យគេឲ្យត្រឹម30 40គេឲ្យប៉ុណ្ណឹងប្រជាពលរដ្ឋឯងមកបោះឲ្យភ្លើងទៀនទាំងអស់ក៏ដោយក៏គេចុចឈ្មោះថាអញឲ្យឯ30 40ធ្វើអីអញអាហ្នឹងទិសដៅរបស់គេបងប្អូនអញ្ចឹងចំណុចទី2នេះជាចំណុចមួយដែលតាក់ទងនឹងយើងដឹងថាគណៈបកភ្លើងទៀនជាគណៈបកស្របច្បាប់តែបើបងប្អូនយល់ច្បាស់ថា អ្វីដែលតាក់ទងការកំណត់នឹងគេឲ្យនេះសំណួរចោទសួរថា40ឆ្នាំយើងដឹងឯតើគណៈបព្វជិជនបើយើងស្គាល់គណៈបព្វជិជនច្បាស់ហើយសំណួរចោទសួរថាយើងចង់បានតែគេឲ្យហ្នឹងឯងទិសដៅរបស់យើងយើងចង់បានការផ្លាស់ប្ដូរមិនចឹងបងប្អូន សូនីអាន់តូសួស្តីបាទអញ្ចឹងទិសដៅដែលយើងចង់បានការផ្លាស់ប្ដូរបងប្អូនយើងត្រូវមើលឃើញអាទិសដៅយើងយើងចង់បានការផ្លាស់ប្ដូរយើងមិនមិនចង់បានអ្វីដែលតាក់ទងនឹងចៅមិនដែលឆ្លើយថាចៅទេព្រោះចៅវាកំណត់ឲ្យយើងតាមទិសដៅដែលទិសដៅរបស់គណៈសក់ភ្លើងទៀនហ្នឹងចំណុចទី2នេះគោចបគេចង់បានស្របច្បាប់ ឃើញបងប្អូនគោចបោគេចង់បានស្របច្បាប់ដើម្បីឲ្យពិភពលោក ទទួលស្គាល់គេជារដ្ឋាភិបាលស្របច្បាប់ហើយចាំបើគេស្របច្បាប់គេត្រូវធ្វើមិនគេត្រូវកំណត់ឲ្យយើងហើយចាំបើ40ឆ្នាំយើងដឹងហើយគណៈបកប្រជាជនបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពោងសំណួរចង់សួរថាយើងចង់បានអាគេកំណត់ឲ្យនឹងចុះ ទិសដៅរបស់យើងយើងចង់បានការផ្លាស់ប្ដូរអញ្ចឹងខ្ញុំសំណូមពរគ្រប់ឃុំគ្រប់ខេត្តគ្រប់ក្រុងទាំងអស់រួបរวมគ្នាឲ្យមានការផ្លាស់ប្ដូរចំណុចទី2គឺជាចំណុចដែលគេកំណត់ឲ្យយើងអញ្ចឹងបើបងប្អូនកុំចង់ហូរទឹកភ្នែកពេលបោះឆ្នោតសំពះក្រោយបោះឆ្នោតសំពងបងប្អូនត្រូវតែយល់ច្បាស់ថា ស្អីទៅការផ្លាស់ប្ដូរយើងមិនមែនចង់បានអ្វីដែលតាក់ទងគេឲ្យទេទិសដៅយើងគឺទិសដៅផ្លាស់ប្ដូរ40ឆ្នាំយើងដឹងហើយតាគណៈបព្វជិជនចេញពីណាមកអញ្ចឹងវាសិតតែជាចំណុចដែលសំណួរចោទសួរក្នុងនាមពលរដ្ឋចង់បានសេចក្តីសុខទាំងអស់គ្នាហើយបើពលរដ្ឋចង់បានសេចក្តីសុខយើងត្រូវដឹងថាអ្វីដែល សេចក្តីសុខគេដែលឲ្យយើងទាំងអស់ចុះមានតែយើងទាំងអស់គ្នាទេដែលដែលទៀមទាយកហើយការផ្លាស់ប្ដូរក៏ចឹងដែរមានតែពលរដ្ឋយើងទេដែលដែលរួមគ្នាការផ្លាស់ប្ដូរនោះអាហ្នឹងចំណុចទី2ចំណុចទី3ជាចំណុចរបស់គោជោបោកមែនតែនមកអាហ្នឹងគោជោបោកមែនតែនណាបងប្អូនយល់លេះយល់លេះនេះយល់លេះនោះធ្វើបាបដូចឥឡូវចឹង គ្រោះថ្នាក់ចរាចរណ៍លុបឈ្មោះចោលសពបែបយ៉ាងទាំងអស់គេយល់ដែរដើម្បីរំលាយចោលឯងចោតសំរងស៊ីនៅពីក្រោយខ្នងចោតអានេះចោតអានោះអានឹងចំណុចទី3របស់គោជោបោកនឹងគឺបោកមែនតើហ្មងអានឹងហើយចាំបើយើងដឹងហើយបងប្អូនចង់បានការផ្លាស់ប្ដូរ បងប្អូនចេះតែបដោអញ្ចឹងឲ្យតកូនតចៅឲ្យហូរទឹកភ្នែកអញ្ចឹងទៅមិនអានោះខ្ញុំសួរអញ្ចឹងបងប្អូនដឹងទេតាអ្វីដែលតាក់ទងនឹងនឹងគោជោបោកនឹងគំនិតគេនឹងគឺធ្វើជាមេចៅហើយឥឡូវបើយើងដឹងហើយយើងចង់ឲ្យចៅយើងយំតទៅទៀតចង់ឲ្យឲ្យកូនចៅយើងតកូនតចៅឲ្យមានតែចៅបោកប្រាស់អញ្ចឹងទៀតហ្មង បងប្អូនគ្មានណាដាក់ជើងពៀនលើយើងទេតោះយើងងើបទាំងអស់គ្នាបើយើងដឹងថាហ្នឹងវាចោលហើយនោះអញ្ចឹងចំណុចទី3ជាចំណុចដែលយើងងើបទាំងអស់គ្នាបើចង់បានការផ្លាស់ប្ដូរបងប្អូនត្រូវងើបទាំងអស់គ្នាចំណុចទី3គឺចំណុចកោជបោកពិតប្រកបឥឡូវគេចាប់ដើមលុបឈ្មោះឃើញទេអត់ទាន់បោះឆ្នោតនឹងដើរលុបឈ្មោះគេបាត់ គោចូលបោកបោកពិតប្រកបតែឥឡូវនោះនាំគ្នាចោតសំរងស៊ីចេះចោតសំរងស៊ីចុះហើយបើយើងនិយាយចំណុចហ្នឹងយើងសួរថាសំរងស៊ីគាត់ខុសអីគាត់មានតន់បានដឹកនាំប្រទេសណាហើយអ្វីដែលទៅពាក់ព័ន្ធនឹងរឿងគណៈបកភ្លើងទៀននេះចោត សំរងស៊ីនៅពីក្រោយពីអីនេះហើយយកលេសដើម្បីរំលាយនេះវាមិនមែនជាចំណុចដែលតាក់ទងដំណោះស្រាយទេបងប្អូនកោជោបោកពិតប្រកបអាហ្នឹងកោជោបោកព្រោះបើយើងប្រៀបធៀបថាច់សិដ្ឋានិងអឺសំរងស៊ីយើងចង់និយាយថាសំរងស៊ីគាត់ជាគ្រូបង្រៀនបើយើងនិយាយប្រៀបធៀបទៅជាចាស់ព្រឹទ្ធាចារ្យគាត់បានផ្ដល់មេរៀនឲ្យកូនសិស្សឥឡូវកូនសិស្សគាត់ចេះតា លោកថាជាសាព្រាបបានកូនសិស្សអញ្ចឹងកូនសិស្សគាត់ចេះគាត់ចេះគាត់ដឹកនាំគាត់ចេះគាត់ប្រកបការងាររាជការមុខរបរទៅ ដើម្បីបម្រើការដើម្បីកសាងប្រទេសដើម្បីការពារផលប្រយោជន៍ជាតិទៅហើយរឿងហ្នឹងចាំបាច់យល់ទេសំរងស៊ីចេះសំរងស៊ីចុះដើម្បីរំលាយអីទៀតដូចក្នុងត្រាក់មួយ គ្រូបង្រៀនអញ្ចឹងបងប្អូន កូនសិស្សគាត់រៀនចេះហើយគាត់បានចំណេះដឹងគាត់ទៅធ្វើការបងប្អូនអញ្ចឹងហើយគាត់រៀនគាត់ចេះមានចំណេះដែរចេះដឹងមកពីគ្រូតាហើយមិនក៏យកលេសថាអានឹងរៀនមួយគ្រូហ្នឹងត្រូវកំតិចអានឹងចោលឈួតជាហ្នឹងបងប្អូនគ្នារៀនចេះពីគ្នារៀនមួយគ្រូហ្នឹង ចង់ធ្វើបាបគ្រូនោះទៅកំទេចរហូតដល់កូនសិស្សចោលឈួតតែជាអាហ្នឹងខ្ញុំហៅឈួតអាហ្នឹងគ្រូគាត់មានមុខនីតិបង្រៀនកូនសិស្សឲ្យចេះតែប៉ុណ្ណឹងទេអាហ្នឹងបើយើងនិយាយជាទូទៅទាំងអស់គ្នាអញ្ចឹងអ្វីដែលតាក់ទងយល់លេះសំរងស៊ីចេះសំស៊ីចុះខ្ញុំថាពួកអាអ្នកនិយាយទាំងក្រុមអាត្រឹមត្រូវទាំងក្រុមអីទាំងអស់ ឈប់មកឈប់និយាយខ្មែរទៅពួកហើយបើបើសិនជាយល់ដែររឿងសំរងស៊ីខូចទេសំស៊ីខូចចឹងវាវាអត់ចំចំចំណុចដែលតាក់ទងនឹងរឿងការខូចខាតប្រទេសជាតិបងប្អូនការបាត់បង់ប្រទេសជាតិបើយើងនិយាយថាអឺសំឡមិនទាន់ដឹងសាប្រាយផងយើងអត់ភ្លុកមើលផងសំរងស៊ីគាត់មានទាន់ដឹកនាំប្រទេសណាអាហ្នឹងអាហ្នឹងចំណុចសំខាន់ដែលយើងត្រូវដឹងទាំងអស់គ្នាបាទ តែរឿងផ្សេងផ្សេងទៀតប៉ះពាល់នៃរឿងការបាត់បង់ពេលវេលាយើងត្រូវដឹងទាំងអស់គ្នាទាំងអស់ហ្នឹងយើងមិនណាក៏ចង់បានដែរផលប្រយោជន៍បាទអញ្ចឹងដល់ពេលវេលាមានតម្លៃបងប្អូនទាំងអស់គ្នាសូមគោរពជូនពរបងប្អូនទាំងអស់មានសុខភាពល្អនិង ទទួលសេចក្តីសុខគ្រប់ពេលវេលាសូមជម្រាបលាបាទ